ចំពោះគុណចាស់វិធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគ្រប់ជាថ្លាសូមចម្រើនពរលោករស្រីនិងកញ្ញាញោមពុទ្ធបរិស័ទទាំងអស់ដោយសេចក្តីរាប់អានថ្ងៃនេះគឺថ្ងៃសៅរ៍ថ្ងៃសុក្រអឺ600ខែទុតិយស័ព្ទ ឆ្នាំឆ្លូវត្រីស័កពុរសករាជ2565ត្រូវនៅថ្ងៃទី30ខែកក្កដា ឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់ញាតិញោមពិតបរិស័ទមកចូលក្នុងកម្មវិធី live បន្តផ្ទាល់ផ្សាយពីមជ្ឈមណ្ឌលពធវត្តអតនារាទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះខ្ញុំកណាមានកិត្តិយសបន្តទៀតហើយមានការចូលរួមពីគុណចាស់ទាំងពីរព្រះអង្គនិមន្តមកពីទីផ្សេងគ្នា ទីមួយគឺគុណចាស់ញាណសៈដំណោគង់នៅវត្តធម្មសាមគ្គីណាសូមឲ្យគុំដល់សេចក្ដីគ្រប់ចិត្តថ្លានិងសូមប្រាថ្នាគុំគុណចាស់ចន្ទជុតតោនិមន្តគង់នៅក្នុងវត្តរស្មីរតនសាមគ្គីទីក្រុងព្រីស្បិនដោយសេចក្ដីរាប់អាននិងសេចក្ដីគ្រប់ចិត្តថ្លាហើយនឹងសូមចម្រើនពរញោមបាសិកានប់សវណ្ណមកពីខាងទីក្រុងភ្នំពេញដោយសេចក្ដីរាប់អានផងដែរ ថ្ងៃនេះយើងជួបជួបគ្នាបន្តដើម្បីនឹងសន្ទនាពធនៅក្នុងប្រធានបទរបស់យើង ដែលយើង បានដាក់ចូលទៅក្នុងកិរិយាវត្ថុ10យ៉ាងតែយើងទៅតែបានជជែកគ្នាត្រឹមតែ សន្ទនាគ្នាទៅតែបានមេត្រាក្នុងប្រធានបទទី1គឺគេបញ្ញកិរិយាបកាទី1គឺទាននមយៈបនសម្រាប់ដោយការធ្វើទាន ប៉ុន្តែនៅក្នុងការសម្រេចដោយប៉ុនដោយការធ្វើទៀននឹងមានមានពីរប្រការដូចបានរៀបរាប់កាលពីសប្តាហ៍មុនហើយប៉ុន្តែមិនទាន់បានពុស្ដាមិនទាន់បានគ្រប់ជ្រុងជ្រោយដូច្នេះខ្ញុំកណា សូមអោយទុនទីគេទុនទីអពុនចាស់ញាណសារណោមេត្តាផ្ដើមសេចក្តីនៅក្នុងទៀនទី2ហ្នឹងតើមានអីដែលគួរតែបន្ថែមឬក៏អធិប្បាយពន្យល់យ៉ាងណាឲ្យបានពុស្ដាឬយ៉ាងណាសូមប្រគល់ទុនទីអគុណចាស់ញាណសារណោដូចតទៅ បាទសូមរដ្ឋនិមន្តអ្នកសូមអរគុណសូមនមស្ការចំពោះគុណនៃព្រះរតនត្រ័យដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាក្រៃលែងនឹងសូមបានការចំពោះកម្មវិធីសវនបញ្ញោគឺការកាវរតនារាម ជាប្រធាននៃកម្មវិធីសម្រាប់ផ្សព្វផ្សាយពធនិងនមស្ការចំពោះព្រះអង្គចាស់ចន្ទជោតោ ខ្ញុំប្រព្រឹត្តគង់នៅក្រុងព្រីស្បិននិងនមស្ការចំពោះព្រះសង្ឃគ្រប់ព្រះអង្គដោយសេចក្តីគ្រប់ដោយសេចក្តីកោតក្រែងនឹងចរាគោដល់ញាតិញោមពុទ្ធបរិស័ទគឺមានឧបាសិកានុសវណ្ណដែលបានចូលរួម ក្នុងការស្ដាប់ពធសម្រាប់ពធសន្តិរិពធជាមួយខ្ញុំគណៈអាភិបទាំងអស់អង្គនៅក្នុងថ្ងៃ នេះគឺយើងបានឱកាសបន្ត នៅពធោដែលយើងលើកឡើងតកតងទៅក្នុងបញ្ញកិរិយាវត្ថុទាំង10ប្រការយើងយត់ញោមដល់មេតិកាធ្វើរីរាយទៅក្រែងញាតញោមខ្លះគាត់មិនតាមចាំ ក្នុងបញ្ញកិរិយាវត្ថុឬក៏គឺការសម្រេចឬក៏ការប្រព្រឹត្តហេតុដែលប្រព្រឹត្តទៅនាំឲ្យកើតបុណ្យឬក៏ថាវត្ថុបានប្រព្រឹត្តនាំឲ្យកើតបុណ្យហ្នឹងគឺមាន10ប្រការទី1ហៅថាទានអមយៈបុណ្យសម្រាប់មកពីការឲ្យទានទី2សីលមយៈ បុណ្យសម្រាប់មកពីការរក្សាសិលសិល5ក្តីសិល8ក្តីហ្នឹងតាមសំគូអញ្ចឹងទៅហើយទី3គេវនាមយៈណាបុណ្យសម្រាប់មកពីការអប់រំចម្រើននៃសមថវិបស្សនាហើយទី4គឺអបជាយនមយៈបុណ្យសម្រាប់មកពីការគោរពទី5ហ្នឹងវិយាវចមយៈបុណ្យសម្រាប់មកពីការបំរើ បំរើប្រសងឬក៏ប្រតនត្រៃក្តីនេះក៏សម្រាប់មកជាបុណ្យហើយទី6គឺបតតិនមិយៈបុណ្យសម្រាប់មកពីការចែកនៅ ចំណែកបុណ្យដែលខ្លួនឯងបានបំពេញហើយនឹងទី7គឺអនុមោទនាមិយៈបុណ្យសម្រាប់មកពីការត្រេកអរអនុមោទនីនៅបុណ្យកុសល ដែលអ្នកដតីបានធ្វើហើយហើយទី8ទេសនាមយៈបនសម្រាប់មកពីការសំដែងពធហើយនឹងទី9តវរៈមយៈបនសម្រាប់មកពីការស្ដាប់ឬក៏សិក្សាដូចក្នុងថ្ងៃនេះជាដើមយើងស្ដាប់ចឹងហើយនឹងទី10ទិដ្ឋុជកម្មនិយៈគេបនសម្រាប់មកពីធ្វើទិដ្ឋិរបស់ខ្លួនឲ្យត្រង់យល់ត្រូវ នឹងគឺជាវត្ថុដែលនាំឲ្យសម្រេចបំទាំង10ប្រការហើយក្នុងទាំង10នេះគឺយើងលើកឡើងក្នុងបញ្ញក្រិយាវត្ថុទី1ហៅថាទាននមយៈអ្នកបនសម្រេចមកពីការឲ្យទានក្នុងទាននមយៈនេះគឺយើងផ្ដើមជាទានពួក2ទាំងពីដើមយើងលើកឡើងពីវត្ថុទានហើយនិងចេតនាទាន ហើយយើងបន្តមកដល់សម្បជាអ្នកទៀនហើយនិងអសម្បជាអ្នកទៀនសម្បជាអ្នកទៀនហើយយើងធ្វើទៀនដោយការយល់ដឹងឬក៏ប្រកបដោយបញ្ញាហើយនិងអសម្បជាអ្នកទៀនគឺទៀនដែលមិនប្រកបទៅដោយបញ្ញានៅក្នុងសម្បជាអ្នកទៀនដែលយើងបាន លើកឡើងសន្តានាក្នុង ពាក្យថាទៀនហ្នឹងសម្បីតែយើងធ្លាប់យើងនិយាយពីយើងធ្លាប់ឃើញយើងធ្លាប់ឮនៅពុទ្ធបរិស័ទដោយក្រៅចាស់ចាស់នៃជួតោតែលើកថាមិនតែពុទ្ធបរិស័ទទេសម្បីតែថាជាកុហកទេសម្បីបរិស័ទតែជាបព្វជិតក៏រាប់ចូលក្នុងបរិស័ទទាំង4ហ្នឹងដែលព្រះអង្គសម្ដែងជាបរិស័ទទាំង4ប្រការហ្នឹង ក៏នៅក្នុងកិច្ចខ្លះដែលត្រូវធ្វើទៀនហ្នឹងក៏អឺមួយចំណែកដែលបានសិក្សាចេះដឹងទៅក៏ធ្វើទៅយល់ត្រូវត្រឹមត្រូវអញ្ចឹងអាហ្នឹងគឺប្រកបដោយបញ្ញាអញ្ចឹងហើយដល់ពេលមួយចំណែកទៀតគឺมันត្រឹមត្រូវយល់សម្រាប់ថាការយល់ក្នុងការដែលត្រូវបរិច្ចាគហ្នឹងក៏យល់មិនត្រូវផងឧទាហរណ៍ដូចជារឿងលើកពីទៀន នៅក្នុងពាក្យថាទៀនហ្នឹងយើងត្រូវសិក្សាគឺពាក្យថាទៀនហ្នឹងក៏ព្រះអង្គបែងចែកដូចថា យើងឲ្យទៀនសាមញ្ញធម្មតាទូទៅអញ្ចឹងទៅហើយមួយទៀតដូចជាតេខិណានុពទានណាតេខិណានុពទានដែលយើងឲ្យដើម្បីឧទ្ទិសកសលជូនទៅដល់ឧបការីជនណាដូចនៅក្នុងសំគិលកៈសោត គឺជាតួនាទីរបស់កូនប្រុសស្រីចឹងក្នុងតួនាទីទី5ហ្នឹងតែថាបើកូនប្រុសស្រីណាបានដឹងថាមេដាបេដាដែលបានធ្វើកាលកិរិយាទៅកូនប្រុសស្រីក៏បីធ្វើតេខណានុពទានហ្នឹងឧទ្ទិសជូនទៅដល់មេដាបេដាជាដើមដែលបានធ្វើកាលកិរិយាប៉ុន្តែដែលថាចង់លើកឡើងថា ក្នុងការធ្វើតេខេណានុពទានហ្នឹង តែខ្លះយល់អត់ត្រូវអញ្ចឹងបានន័យថាពេលដែលគាត់យល់មិនត្រូវអញ្ចឹងក្នុងកិច្ចដែលយើងគាត់ទៅបំពេញតេកេណានុប្រទានហ្នឹងគឺទៅដោយការមិនដឹងហ្នឹងមិនដឹងយ៉ាងម៉េចថារហូតដល់គាត់យល់ថាបើគាត់ប្រទេននៅតេយធัวដល់ប្រសង់ហើយបើប្រសង់មិនសូត្រធัวទេ គឺបនគាត់ហ្នឹងអត់អាចឧទ្ទិសដល់ញាតបានដល់ថាប្រសង់ស្វាតជ័យពធោអីជាដើមអញ្ចឹងទៅបាន ឧទ្ទិសកុសលនឹងជូនទៅដល់ជាតិបានអាហ្នឹងបានន័យថាក្នុងការដែលគាត់ទៅធ្វើតេកណានុពទានទាននៅក្នុងចំណែកនៃការធ្វើរបស់គាត់ហ្នឹងនៅក្នុងពេលហ្នឹងបានន័យថាការឲ្យតេកណានុពទានហ្នឹងมันប្រកបដោយការបណ្ដោយបញ្ញាទីពីព្រោះការយល់នឹងវាខុសហើយតើការណាអត់ដូចដែលខ្លួនឯងយល់អញ្ចឹង ក្នុងក្នុងពេលដែលបានបំពេញហើយអត់សុបាយចិត្តដែរក្នុងពេលដែលធ្វើហ្នឹងក៏យល់មិនត្រូវហើយ កើតទុកទៀតមិនសบายចិត្តទៀតរឿងចំណែកនៃទៀនមួយហ្នឹងគាត់លើកឡើងថាតិខេណានុពទានហ្នឹងក៏ក្នុងចំណែកនៃការបំពេញទៀនហ្នឹងដែរក្នុងការឲ្យទៀនគាត់ថាទៀនហ្នឹងត្រូវមានការឧទ្ទិសជូនទៅដល់ញាតិចឹងហ្នឹងហើយរហូតដល់មានអ្នកដែលយល់ខុសនឹងច្រើនចឹងទៅទៀតដោយថា បើសិនជាពេលឧទ្ទិសបន់អីចឹងបើមិនសូត្រធัวអុចกระដាស់ជាដើមអីចឹងទេធ្វើមិនបានទៅដល់ញាតមើលអីទាំងចឹង ក្នុងក្នុងកិច្ចដែលគាត់ត្រូវបំពេញទានហ្នឹងមិនដតីក្រៅពីការបំពេញទានទេអញ្ចឹងអាក្នុងក្នុងការដែលគាត់ជល់មិនត្រូវអញ្ចឹងក្នុងការដែលគាត់ដែលគាត់បំពេញទានក៏បំពេញមិនល្អដែរ បានមកមិនល្អឬក៏ថាខ្វះការយល់ដឹងអញ្ចឹងដែរនឹងជាជាចំណែកមួយគាត់ថាតាកតងជាមួយនឹងទៀនប៉ុន្តែបើអ្នកដែលគេយល់ដឹងគឺសំខាន់ត្រង់ឲ្យថាគឺទៀនដែលឧទ្ទិសជូនទៅដល់ញាតិហ្នឹងគឺត្រង់កន្លែងដែលអីថាត្រង់កន្លែងដែលបានប្រគេនដល់បដិគិហកៈអ្នកដែលមានសិលហើយហើយខ្លួនយើង ជាម្ចាស់ទៀនហ្នឹងឧទ្ទិសទៅណាឧទ្ទិសនៅទៀនដែលយើងបានធ្វើហ្នឹងទៅ កម្មសម្រាប់ចាស់អាហ្នឹងគឺមួយគឺបរិយាកាសអ្នកមានសិលទី2គឺយើងឧទ្ទិសយើងជាញាតហ្នឹងអញ្ចឹងក្នុងចំណែកនៅក្នុងការធ្វើទាននេះក្នុងការឲ្យទានហ្នឹងអញ្ចឹងបើយើងមិនបាន សិក្សាឲ្យល្អឲ្យយល់ដឹងទេក្នុងការធ្វើទានរបស់យើងអត់ប្រកបដោយបញ្ញាទេវាទៅជាអសម្បជាអ្នកទានអញ្ចឹងទៅប៉ុន្តែបើថាដោយការយល់ដឹង ក្នុងការបរិច្ចាគទានអញ្ចឹងវាទៅជាសម្បជាអ្នកទានហ្នឹង មានអ្នកដែលយល់មិនត្រូវហើយក្នុងការធ្វើទៅមិនត្រូវហ្នឹងក៏មិនតិចដែរត្រង់ចំណុចក្នុងការធ្វើបនកុសលហ្នឹងអញ្ចឹងបានយើងជាពុទ្ធបរិស័ទទាំងអស់គ្នាហ្នឹងគឺគួរសិក្សាដែលទៀនដែលយើងត្រូវបំពេញហ្នឹងមិនមែនមានតែទៀនសាមញ្ញធម្មតាដែលយើងនិយាយថាឲ្យនៅរបស់របរដល់អ្នកដតីដល់បដិគិហកណាណាក៏ បានប៉ុន្តែសម្រាប់តេកណានៅប្រទៀននេះគឺអត់ទេបើស្អីយើងឲ្យតើយើងឲ្យចំពោះបដិគិអកណាដែលមានសិលហ្នឹងបើបដិគិអកណាអត់មានសិលទេគេវាខុសទៅនៅក្នុងអង្គរបស់តេកណានុពទានខុសអង្គអញ្ចឹងយើងធ្វើតេកណានុពទានដើម្បីអតិសួនដល់ញាតអញ្ចឹងទានហ្នឹងយើងធ្វើបែបផ្សេងគេថាបែបផ្សេងហ្នឹងបានន័យថាយើងមិនចេះតែអោយដល់បុគ្គលណាក៏បានទេ ក្នុងន័យអញ្ចឹងគឺត្រូវបដិគិអាកៈដែលយើងឲ្យបនទៀនសម្រាប់ជាតិក្រានឹងទៀនយើងត្រូវឲ្យចំពោះបុគ្គលណាបុគ្គលដែលអ្នកទទួលទៀនហ្នឹងជាបុគ្គលប្រភេទណាបែបណាហើយដល់ពេលយើងឲ្យទៀនសាមញ្ញធម្មតាបានន័យថាឲ្យតែយើងមានបដិគិអាកៈទទួលហើយយើងមានសេចក្តីជ្រះថ្លាបងអោនចិត្តទៅឲ្យទៅគឺបានអាហ្នឹងគឺជា ចំណែកមួយសម្រាប់យើងសិក្សាក្នុង ការធ្វើទៀនទាំងពីរយ៉ាងហ្នឹងបានតែជាតេកេណានុពទានហ្នឹងគឺធ្វើសភាពយ៉ាងម៉េចដែលព្រះអង្គសម្ដែងរហូតដល់ប្រកបដោយអង្គ3អញ្ចឹងទៅទី1គឺព្រះគិអកៈហ្នឹងជាអ្នកមានសិលហើយទី2ហ្នឹងយើងឧទ្ទិសជូនដល់ញាតទៅហើយទី3ញាតអនុមោទនាហ្នឹងគឺជាចំណែកមួយក្នុងការធ្វើតេកណានុពទានហ្នឹងគាត់ចង់លើកឡើង ថាបើការធ្វើហ្នឹងមិនមិនការយល់ដឹងទេ ក្នុងការដែលបរិច្ចាគទានឬក៏ធ្វើទេក្តានឹងទានជាដើមទានរបស់យើងអត់ប្រកបដោយបញ្ញាទេកុសលដែលកើតឡើងខាងក្នុងយើងហ្នឹងក៏អត់ប្រកបទៅដោយបញ្ញាដែរបើយើងវាយល់អត់ត្រូវហើយយើងអាចបានប្រព្រឹត្តត្រឹមត្រូវតាមលក្ខណៈរបស់ការឲ្យទានហ្នឹងទេអានេះខ្ញុំក៏ដែរគាត់ចូលរួមក្នុងខាងដើម ជាធម្មកថាក្នុងការលើកឡើងទាក់ទងទៅក្នុងសម្បជិនទាន អ្នកអសម្បជាអ្នកទានឹងជាបន្តដែលយើងបានលើកឡើងនៃមេតិកាធัวហ្នឹងប៉ុណ្ណឹងសូមរៀនទៅកាន់អាចារ្យវិញសូមអនុមោទនាក្រាអរគុណគុណចាស់ញានសណោបានលើកឡើងអំពីការធ្វើទៀនបន្តទៀតឥឡូវខ្ញុំកណាសូមគុលគុណទីគុណចាស់ចន្ទជោតមេតាជួយបញ្ជាក់បន្ថែមទៅក្នុងសម្បជានទានហ្នឹងអាសម្បជានទានហ្នឹងវាដូចជាធ្វើយ៉ាងណាឲ្យបានត្រឹមត្រូវទៀតសូមរដ្ឋនិមន្ត បាទសាធុជាបឋមខ្ញុំប្រកាសណាសូមថ្វាយបង្គំព្រះរតនៈទាំង3ដោយសេចក្តីគោរពជ្រះថ្លាសូមថ្វាយបង្គំពុទ្ធចាស់សវណ្ណបញ្ញោពុទ្ធចាស់ញាណសារណោដោយសេចក្តីគោរពគាត់ក្រែងថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលបានចូលមកស្ដាប់ធម៌ណាហើយបងសូមនី ដល់ឡែកដល់ចូលមកជាមួយនេះហើយនឹងនឹងសូមចម្រើនពរញាតិញោមទាំងអស់គ្នា ដែលបានចូលមកស្ដាប់ពធមានញាតិញោមនៅអូស្ត្រាលីនៅកម្ពុជាហើយមានទាំងតារាសមោទទៀតនេះញោមចប់ពាន់ណាយុរ៉ាពោបាទ សមុទ្របនហ្នឹងហើយសមុទ្របនត្រូវការវៃសមុទ្រទេបងហើយនឹងចម្រើនពរញោមបាសិកានុកសវណ្ណដែលបាន ចូលមកក្នុងបន្ទប់ផ្សាយធัวក្នុងរាត្រីនេះហើយរាត្រីនេះគឺស្ថិតនៅក្នុង ថ្ងៃ 600ខែទុតិយាសាឆ្នាំ ឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃសុក្រទី30ខែកក្កដាឆ្នាំ2021ដៃខែទៀតណាស្អីណាដៃ31ណា31 31ចឹងដាច់ខែ7ទៀតណាចិត្តបានមួយឆ្នាំទៀតណាសូមឱកាសពីគុណចាស់គ្រប់ព្រះអង្គដើម្បីបាន រតលេវធោមកសំដែងជាបន្តនៅក្នុងកម្មវិធីប្រចាំថ្ងៃសប្តាហ៍ហើយការវែកញែកនិងការអធិប្បាយនៅក្នុងទានពីរយ៉ាង យើងលើនៅក្នុងបញ្ញកិរិយាវត្ថុទី1គឺទានវិយៈតែក្នុងនោះក៏បែងចែកច្រើនណាស់បើយើងសន្ទនារបៀប ពួកធោសន្តានាវាពួកធោយើងសន្តានាទៅពីរឿងទៀនមួយហ្នឹងក៏ត្រូវចំណាយពេលច្រើនខែដែរណាព្រោះទៀនមានទៀនពួក2ទុកៈពួក2ហ្នឹងមាន2ឲ្យ2ទៀត2ឲ្យ2ទៀតចឹងទៅតិកៈពួក3នឹង3ឲ្យ3ទៀត3ឲ្យ3ទៀតចឹងទៅច្រើនពួកចឹងតែបើយើងគិតថាសំដែងត្រឹមតែ ខេបខេបខ្លីខ្លីអាហ្នឹងគឺចាប់ចប់តែបើយើងវិញនិយាយណាតកតងទៅជាមួយនឹងពួកនីមួយនីមួយត្រូវចំណាយពេលព្រោះក្នុងអត្តន័យរបស់ទាននីមួយនីមួយគឺតើឲ្យយើងសិក្សាឲ្យយល់អំពីអត្តរបស់ទាននោះនោះតើយើងនិយាយទៅត្រូវបើយើងសិក្សាមិន ស៊ីជម្រើទៅនៅក្នុងអត្តរបស់ទាននីមួយនីមួយទេហ្នឹងគឺយើងអឺធ្វើមិនបានត្រូវមិនបានអានិសង្សច្រើនឯនោះទេដោយកម្មវិធីលើកអំពីទានពីរយ៉ាងទី1សម្បជាណទានការធ្វើទានដែលប្រកបដោយបញ្ញាហើយអសម្បជាណទានទី2ហ្នឹងទានដែលធ្វើមិនប្រកបដោយបញ្ញា នឹងចូលនៅក្នុងព្រះវិធម្មសព្ទសាស្ត្រតែម្ដងបើយើងនិយាយអំពីមហាកុសលគឺចូលនៅក្នុងមហាកុសលញ្ញាណសម្បយុទ្ធនិងមហាកុសលញ្ញាណវិបយុទ្ធតែដោយឡែកយើងពិនិត្យមើលសេចក្តីណាពាក្យថាការធ្វើទៀនដែល ប្រកបដោយបញ្ញាហ្នឹងគឺយល់ច្បាស់នៅកម្មនិងផលរបស់កម្ម ណាអញ្ចឹងពាក្យនេះមិនមែនជា មិនមែនជាពាក្យដែលយើង ស្ដាប់ហើយងាយយល់នឹងទេពាក្យថាយល់យល់ច្បាស់អំពីកម្មនិងផលរបស់កម្មណាហើយយើងលើកឡើងអំពី កម្មនិងផលរបស់កម្មហ្នឹងស្ដាប់ទៅដូចជាងាយប៉ុន្តែបើសិនជាគាត់ចាស់ញាតិញោមមិនបានសិក្សាអំពី កម្មនិងផលរបស់កម្មឲ្យបានច្បាស់លាស់ទេនៅតែធ្វើទៅទាំងមិនដឹងឬក៏ចង់បានចង់បានខុសពីខុសពីហេតុបច្ច័យណាជាពិសេសតកតងជាមួយនឹងកម្មទាំង12ហ្នឹងកម្មអយផលតាមកិច្ចកម្មអយផលតាមលំដាប់កម្មអយផលតាមកាល ព្រោះពាក្យថាយល់យល់នៅណានៅកម្មនិងផលកម្មគឺមានន័យថាអំពើដែលធ្វើក្នុងការដែលធ្វើទៀនណាធ្វើយ៉ាងណាដើម្បីឲ្យបានសម្រេចទៅជាទៀនធ្វើយ៉ាងណាដើម្បីឲ្យបានល្អធ្វើយ៉ាងណាដើម្បីឲ្យបានត្រឹមត្រូវឲ្យជាទៀនដែលមានផលច្រើនមានអនុសង្ឃច្រើនហើយយល់ដឹងអំពី ផលរបស់ទៀននឹងទៀត ណាមិនមែនមិនមែនយល់ត្រឹមតែការធ្វើទេ គឺយល់ទៅដល់ផលនៃការធ្វើនឹងទៀតណាអញ្ចឹងគឺមិនងាយមិនងាយទេដូច្នេះខ្ញុំណាសូមចូលរួមខាងដើមជាមួយគុណចាស់ញៀនសាណោមាញ់មាញ់ទីសិនទៅមុននឹងយើង សន្ទនាបន្តទៅក្នុងចំណុចដទៃដទៃទៀតណារឿងសម្បជាទាន ការធ្វើដែលមានបញ្ញាយល់ដឹងពីកម្មនិងផលរបស់កម្មហើយនិងអសម្បជានទាននេះណាការធ្វើដោយមិនយល់នៅ កម្មហើយនិងផលរបស់កម្មមានមនុស្សជាច្រើន មិនថាបបចិត្តមិនថាក្រហោះទេ គឺនៅតែមានការស្ទាក់ស្ទើរឬក៏មិនយល់អំពីការធ្វើបុណ្យ តកតងជាមួយនឹងការធ្វើបន់តេខេណានុបទានហ្នឹងដែលកូនចាស់ញាតិសាននៅលើមកបាញ់បាញ់ហ្នឹងគឺមានកូនចាស់ញាតិញោមភាកច្រើនក៏នៅមិនយល់មកពីអីថាមកពីมันបានសិក្សាឲ្យបានច្បាស់លាស់ទៅនៅ ក្នុងអំពើដែលខ្លួនធ្វើគឺការធ្វើបន់ទឹកណាយើង សាកគិតមើលហើយនឹងមើលទៅតាមការធ្វើជាស្ដីរបស់បព្វជិតក៏ដូចជាពុទ្ធបរិស័ទមួយចំនួនណារឿងការឧទ្ទិសបុណ្យគឺជាតួនាទីរបស់អ្នកធ្វើបុណ្យមិនមែនជាតួនាទីរបស់អ្នកទទួលតេយ្យធម៌ទេ គឺជាតួនាទីរបស់អ្នកធ្វើបុណ្យ មានន័យថាជាតួនាទីរបស់ទាយកទាយកាដែលជាអ្នកធ្វើទៀនហើយឧទ្ទិសទៅឲ្យពពួកញាតិរបស់គាត់ណាហើយមានបព្វជិតខ្លះក៏តាំងនាមខ្លួនឯងជាទាយកទាយកាផងតាំងនាមខ្លួនឯងជាមនិកាអកផងឃើញទេមានន័យថាអឺ ឧទ្ទិសបន់ឲ្យគេហើយទទួលទទួលតេយ្យធម៌គេគឺបន់ឲ្យគេទៀតអត់បញ្យលអ្នកធ្វើឲ្យយល់ថានេះការធ្វើទៀននេះគឺញាតញោមខ្លួនឯងឬក៏ប្រគុណម្ចាស់វិខុសាមណេរក៏អាចធ្វើបន់តេខេណានុបទានបានដូចគ្នាមានន័យថាធ្វើបន់ឧទ្ទិសបានដូចគ្នាដោយព្រះអគ្គធម្មសេនាបតីស្រីបុត្រដែលលោកធ្វើទៀនជាមួយប្រសង់ហើយឧទ្ទិសបន់ជូនដល់ ប្រែដែលធ្លាប់ជាវេដាពីអតីតជាតិហ្នឹងណាបបជាតិក្តីក្រហោះក្តីអាចធ្វើបន់តេខេណានុបទានទៅទិសបន់ដល់ពពួកយិត្តបានដូចគ្នាតែនិយាយអំពីរឿងបបជាតិខ្លះលោកដើរតួពីរណាដើរតួជាអ្នកទទួលផងដើរតួជាអ្នកទិសផងដើរតួជំនួសម្ចាស់ទៀតហ្នឹង ហើយញាតញោមដែលជាម្ចាស់ទៀនគាត់មិនមិនមិនមិនយល់ដែរគាត់មិនមិនចេះដែរគាត់គិតថាលោកហៅឈ្មោះអោយហើយលោកហៅឈ្មោះអោយហើយលោកសូត្រធัวបញ្ជូនទៅអោយហើយណាទៅជាអញ្ចឹងទៅណាដោយសារអីដោយសារតែដោយសារតែមិនយល់មិនយល់អាហ្នឹងគឺមូលហេតុអី ចូលនៅក្នុងអសម្បជានទានហ្នឹងគឺធ្វើដោយការមិនយល់ណាអឺដូចឥឡូវចំណានសូមលើកអឺនិយាយពីរឿងការអតិថិតិចដូចគុណចាស់ញៀនសានលើលើមិនមិនហើយយើងនិយាយនៅក្នុងតេរគាត់អេសូនហ្នឹងពេលដល់លេខ52ក៏មានលេខ56ក៏មានដែរណាក្នុងតេរគាត់អេសូនហ្នឹងដល់លេខ3លេខ52ហ្នឹងទំព័រ 12 12 13ទៅគឺមានសំដែងហើយតរគាត់តែសូន្យហើយបើដល់លេខ56ដូចជាសំដែងនៅទំព័រទី4ទី5ហ្នឹងយើងមើលអំពីការធ្វើបន់ឧទ្ទិសនេះណាបើយើងនិយាយអំពីពុទ្ធសាសនាអឺការឧទ្ទិសបន់ណាគឺសំខាន់នៅក្នុងតេរកតេសូតនេះ ដែលមានចំណុចប្រើពាក្យថាអ៊ីទាំងវោញាតតៃណាហោតោពុកេតាហនតោញាតយោនឹងគឺជាពាក្យដែលសំខាន់ក្នុងការធ្វើបទឧទ្ទិសតែរឿងយ៉ាងកេញគឺជារឿងបន្ទាប់បន្សំទេ ពាក្យថាបន្ទាប់បន្សំមានមានន័យថាអឺការធ្វើបទឧទ្ទិសមិនមែនតចាំបាច់ត្រូវធ្វើយ៉ាងកេញទេណាគឺត្រូវប្រើពាក្យអ៊ីទាំងវោនោះ គឺជារឿងសំខាន់ តែពុទ្ធបរិស័ទយើងបើមិនបានធ្វើយ៉ាងកេងគឺមិនអស់ចិត្តទេ ណាបើមិនបានធ្វើយ៉ាងកាញ់ទៅគឺគិតថាមិនបានទៅបនអានោះគឺចាំរហូតដល់ថាតែយ៉ាងកាញ់គឺចប់ហើយបើមិនយ៉ាងកាញ់គឺមិនទេឃើញណាណាណាតាមពិតយ៉ាងកាញ់នេះអឺព្រះសម្មាសម្ពុទ្ធព្រះអង្គមិនបានសម្ដែងក្នុងន័យដែលថាពុទ្ធបរិស័ទធ្វើបន់ហើយត្រូវឧទ្ទិសឲ្យញាតហ្នឹងគឺ ត្រូវប្រើពាក្យយ៉ាងកាញ់ហ្នឹងគឺមិនមិនមានណា ព្រោះហេតុអីបាទខ្ញុំណាត់ថ្មនិយាយអញ្ចឹងព្រោះធរយ៉ាងកេងនេះគឺព្រះអង្គសម្ដែងអំពីការប្រកាសនៅគុណរបស់ព្រះអង្គដែលព្រះអង្គនៅ ជាពពោសត្វកសាងសំបារមីនឹងព្រះអង្គម្ដែងពីតថាគាត់កើតនៅសំបារមីនឹងធ្វើបន់ឧទ្ទិសឲ្យពពួក មនុស្សសត្វទូទៅ មនុស្សសត្វទាំងអស់មានសញ្ញាមិនមានសញ្ញាអីក៏ដោយ គឺអត់មាននិយាយតេតងថាមេត្តាឬក៏បៃតាគឺអត់មានចំពោះទេណាកូនចាស់ញាតិញោមចង់ឃើញធัวយ៉ាងកេងសំដែងនៅឯណាចំណាជ្រួមទៅបួសច្រើនឆ្នាំដែរតរមនឹងដឹងយ៉ាងកេងសំដែងនៅឯណាទៀតកូនចាស់ធ្លាប់ឃើញធัวយ៉ាងកេងសំដែងនៅឯណាដែរដេចម្ដាលលឺដែរដែលឃើញដែរ ពេលខ្លះមិនមែនមិនធ្លាប់អានទេប៉ុន្តែ យើងអត់បានពិនិត្យពេលខ្លះអានតែពាក្យប្រែ ទៅយើងអត់បានពិនិត្យបល័យក្នុងបៃដកហ្នឹងពេលខ្លះដូចថាឆក់លវែងដែរតែដើម្បីចំណានសិក្សាស្រាវជ្រាវបៃដកហ្នឹងនេះដែរតើបទៅនឹងចេះប្រហែលឆ្នាំហ្នឹងទេយ៉ាងកិញ្ញហ្នឹងមានន័យថាតើមិនឃើញប្រហែលឆ្នាំទេនៅក្នុងបៃដកលេខ72ដែរណាក្នុងបៃដកលេខ72សំដែងនៅក្នុងពុទ្ធពុទ្ធាបទាន ទំព័រ9ទំព័រ10ហ្នឹងគឺសំដែងអឺពីរឿងយ៉ាងកេងអញ្ចឹងខ្ញុំណាត់អាលើថាធម៌ហ្នឹងគឺព្រះអង្គទ្រង់ប្រកាសអំពីការដែលព្រះអង្គនៅសន្សំបារមីហ្នឹងព្រះអង្គនិយាយអំពីព្រះអង្គកសាងសន្សំបារមីព្រះអង្គធ្វើកុសលហើយព្រះអង្គតែផ្សព្វផ្សាយបននឹងឯងជូនដល់សពសត្វទាំងឡាយអញ្ចឹងណាគឺមិនចំពោះថាមេដាបេដាទេគឺផ្សាយចំពោះសពសត្វទាំងអស់ណាអាហ្នឹងគឺចង់បញ្ជាក់អញ្ចឹងតែរឿង ពាក្យថាឧទ្ទិសបន់ចំពោះហ្នឹងគឺមានតែនៅក្នុងតរកគាត់អសតនេះទេដែលនិយាយពីពីឧទ្ទិសណា ដែលយើងនិយាយថាការធ្វើទាន ប្រកបដោយអង្គ3ហ្នឹងណាទី1គឺអយញ្ចខតកេណតិនីសង្ឃហិសុបតិទេតាហ្នឹងប្រើអ្វីនេះទៅណា គឺតកេណាទានហ្នឹងទីយុតិយិកាបានតម្កល់ចំពោះសង្ឃគឺប្រគៀន10សង្ឃ គឺដល់អ្នកមានសិលហ្នឹងអាយ៉ាងចខតេកណទាននេះតេកណទានដែលបានតម្កល់ទុកល្អហើយសង្ឃហមហេសុបតិទេតា គឺតម្កល់ទុកចំពោះសង្ឃទី2អ៊ីទៀងវោញាតៃណាងហោតោសុកតាហនទុញាតយោពេលនេះយើងអាចបញ្ចូលបល័យទៀនណាងក៏បានបញ្ញាក៏បាន ព្រោះអីក្នុងទីនេះមិនហេតុអីបានជាមិនមានទៀនឡើងឬក៏បញ្ញាគឺទាំងវោញាតតែនឹងដំណត់ព្រោះគាថានឹងជាប់មកពីគាថាខាងគាថាខាងដើមបន្ទាប់ហ្នឹងអេវាំងតេថនញាតតែនឹងយេហោតរកម្មការជាដើមហ្នឹងហ្នឹងហើយការដែលទៀនដែលទាយុតិកាបានបង្កទុកល្អហើយអ្នកបានរៀបចំទុកសំសំគួរតាមកាលហើយហ្នឹងណាបានចេញពាក្យថាអេទៀងវោម៉ូហ្នឹងគឺយើងប្រើធម្មតា យទាំងវត្តញាតតែណាតែយើងអាចថែមទៀនណាក៏បានបញ្ញាក៏បានណាយទាំងវោទៀនណាចឹងមកញាតតែណាហោតសុកតាហោនញាតយោទៀននេះចូលមានដល់ញាតទាំងឡាយសូមញាតទាំងឡាយបានដល់នៅសេចក្តីសុខចុះអានឹងអង្គទី2អង្គទី3សកច្ចាំងអនុមោទនេណាពពួកញាតហ្នឹងក៏មកអនុមោទនា ដោយសេចក្តីគោរពសកិច្ចចាំហ្នឹងពពួកញាតិហ្នឹងមិនមែនពឹងគ្នាពឹងអ្នកដតីណាឲ្យមកទទួលជំនួសគឺអត់បានទេតែសំខាន់យើងមើលអធកថាលោកបញ្យលអង្គ3ហ្នឹងសំខាន់ជាងគេគឺទាយកទាយការអ្នកធ្វើទៀនណា សំខាន់ជាងគេគឺទាយកទាយការអ្នកធ្វើទៀននឹងក្នុង ចំណោមអង្គទាំង3ហ្នឹងដូច្នេះបើសិនជាទាយកទាយការអ្នក វាធ្វើទៀនហ្នឹងมันឧទ្ទិសទៅឲ្យញាតខ្លួនឯងទេហ្នឹងគឺมันបានដល់ទេសំបីតែពួកញាតហ្នឹងមករងចាំអនុមោទនាក៏ដោយបើអ្នកធ្វើទៀនហ្នឹងมันมันឧទ្ទិសទេ គឺมันអាចបានដល់ទេអ្នកដតីណាទៅឧទ្ទិសឲ្យមិនបានបើអ្នកដតីគេមិនបានទៅធ្វើទៀននោះឯណាអ្នកដតីគេមិនបានទៅដឹងថាញាតយើងនៅឯណាណា អញ្ចឹងអង្គទាំង3ហ្នឹងគឺសំខាន់ទៅលើទាយុតិយការអ្នកធ្វើទៀនត្រូវឧទ្ទិសដោយខ្លួនឯងចុះអទាយុតិយការក៏អត់ចេះគឺថាអត់បានរៀនធម៌ក្មេងក្មេងក្តីចាស់ក្តីថាមិនបានរៀនធម៌មិនចេះសូត្រធម៌មិនចេះយ៉ាងកេងទេ អានឹងមកពីអីមកពីមិនយល់មិនយល់អំពីការធ្វើរបស់ខ្លួនឯងតាមពិតការឧទ្ទិសហ្នឹងមិនមែនតើរៀនធម៌ចាំស្ទាត់រត់មុតសូត្របានទេ យើងនិយាយធម្មតាក៏បានដូចយើងនិយាយថានិយាយជាមួយអ្នកដតីឬអយរបស់មានផ្លែឈើឬក៏មានលុយកាក់ខ្ញុំជួលអ្នកឯងឬក៏ខ្ញុំអយអ្នកឯងអីចឹងវាលំបាកនិយាយអីណាចឹងការធ្វើបុណ្យឧទ្ទិសដូចគ្នាដែរធ្វើឲ្យมันចាំបាច់ថាអឺតចេះធោះឯណានៃសូត្របានបានមិនមិនតាកតងទេសំខាន់គឺយើងត្រូវឧទ្ទិសទានដែលខ្ញុំ បានថ្វាយហើយចំពោះប្រសង់ក្នុងថ្ងៃនេះខ្ញុំសូមឧទ្ទិសជូនមេត្តាបិតាអីខុសហេសូមមេត្តាបិតាមកអនុមោទនាទានពីកូនពីចៅហើយសូមឲ្យមេត្តាបិតាបានដល់សេចក្តីសុខចឹងអានឹងមានលំបាកនិយាយអីមិនចេះនិយាយទេប៉ុន្តែពុទ្ធបរិស័ទគេច្រើនគឺគិតផ្អែកទៅលើថាមិនបានរៀនធម៌មិនបានចេះសូត្រធម៌អញ្ចឹងនៅស្ងៀមនៅស្ងៀមអញ្ចឹងទៅអញ្ចឹងបានត្រូវ បច្ចុប្បន្នហ្នឹងតែតែមានអ្នកដឹកនាំមានប្រសង់ដឹកនាំថាអុយថាឬក៏នាំអាចារ្យដឹកនាំថាមកពីអីមកពីអ្នកធ្វើប៉ុនហ្នឹងអត់ចេះអត់ទឹកហើយអ្នកខ្លះខាងចាំបាច់និយាយអីចាំបាច់បញ្ចេញវាចាអីនៅក្នុងចិត្តបានហើយតាមពិតបើយើងនិយាយឲ្យច្បាស់លាស់អំពីការឧទ្ទិសប៉ុននេះมันអាចនិយាយពីរឿងការដឹកក្នុងចិត្តបានហើយគឺត្រូវតែបញ្ចេញវាចាណាត្រូវតែបញ្ចេញវាចាបើមិនបញ្ចេញវាចាទេគឺมันมันអាច ហៅថាបនតេកណនុទាននេះក៏មិនអាចប្រើពាក្យថាអ៊ីទាំងវោញតៃណាហតុសុកតាហតុញតយោបានគឺយើងត្រូវតែបញ្ចេញវាចាណាអញ្ចឹងយើង មើលញាតញោមភិកច្រើនគាត់មិនចេះឧទ្ទិសពេលខ្លះគាត់ថាអឺយកចង្ហាន់មកដល់វត្ត ជាទម្លាប់ទៅឲ្យធូបទៅឲ្យធូបបន់ណាណា ឲ្យធូបបីលសៃអញ្ចឹងទៅក៏អូទៅអានិយាយហោហើយអញ្ចឹងទៅអឺកូនបានមកវត្តថ្ងៃនេះយកចង្ហាន់មកប្រគិនប្រសងហើយសូមម៉ែឲ្យអនុមោទនីអីហើយចង្ហាន់នោះទៅបានប្រគិនប្រសងហ្នឹងទៀតមិនទាន់បានធ្វើផងឧទ្ទិសមុនហើយហ្នឹងអត់ត្រូវទេអត់ត្រូវព្រោះបនអត់ទាន់បានផងបនអត់ទាន់បានសម្រេចផងបែរជាទៅឧទ្ទិសបនណាឲ្យធូបបនខ្សឹបខ្សឹបក្នុងចិត្តណា គឺអត់ទេនៅតែមិនយល់ហ្នឹងឯងដែលហៅថាអសម្បជាទានគឺអត់យល់អញ្ចឹងហ្នឹងណាតែលើមុននេះមិនមែនបន្ទោសញាតិញោមទេណាគឺចង់និយាយឲ្យយល់ថាកាលណាបើយើង ធ្វើអត់បានត្រឹមត្រូវអានឹងมันអាចបានសម្រេចផលដល់ពពួតញាតិបានទេណាគុណចាស់កណាចង់សួរថែមចំពោះញាតិញោមដោយគុណចាស់បានលើកមិញមែនតង់ថា អឺក្រន់ដិតអុជធូបហើយការបួងសួងការលើកអតិថានអញ្ចឹងវាជាការខុសដែរឬយ៉ាងម៉េចវាព្រោះការតាំងចិត្តលើគុណចាស់បានសម្ដែងថាបពចេតនាគឺការដែលយើងធ្វើចង្ហាន់តាតាំងពីការរៀបចំចង្ហាន់នោះវាបានបន ស្រេចទៅហើយមិនគុណចាស់ថាអត់បានបនឬតោះចំណុចថា ការបងអោនចិត្តដើម្បីគោរព ចំពោះការតាំងចិត្តរបស់គាត់នៅការអុជធូបអីហ្នឹងគឺជាការតាំងចិត្តឲ្យទិដ្ឋានទៅអញ្ចឹងទៅអាហ្នឹងវាមានការខុសឆ្គងអីដែរគុំចាណារឿងអុយខុសឆ្គងវាមិនមិនខុសឆ្គងទេរឿងជាប្របីនេះមិនអុយគាត់ខុសទេអារឿងវាជាប្របីនេះរបស់គាត់ប៉ុន្តែចង់និយាយថាការធ្វើបុណ្យឧទ្ទិសហ្នឹងណាតតែធ្វើឲ្យបានសម្រេចសិនណា យើងមើលអង្គរបស់ការធ្វើទានណាគឺត្រូវតែប្រគេនដល់ប្រសងហើយសិនឲ្យបានសម្រេចបនសិនឲ្យបានពេញបរិបូរកាលណាបើយើងនិយាយពីពុព្វចេតនាបានបនមែនហើយប៉ុន្តែវាអត់ទាន់បានសម្រេចជាទាននៅវិយៈគ្រប់បរិបូរទេអត់ទាន់បានលះបង់តេយ្យធននោះណាចឹងកាលណាបើអត់ទាន់បានលះបង់តេយ្យធនហ្នឹងទេសួរថាបនដែលសម្រេចអំពីទានហ្នឹងមាន មាន បានផលគ្រប់គ្រាន់ក្នុងការទៅហើយនៅគឺអត់ទេ ណាអត់ទាន់បានទេឃើញទេអញ្ចឹងតទៅធ្វើទៀនដល់ប្រសពដល់ប្រគៀនតយធរប្រសងឲ្យបានសម្រេចទៅជាទៀននៃវិយៈពេញបរិបូរណ៍សិនទៅ ប្រើពាក្យថាឧទ្ទិសទៅឲ្យញៀបបានណានៅពាក្យហ្នឹងណាណារឿងអុចធូអីអីណាហ្នឹងបនត្រន់អារឿងស្អីស្អីអាហ្នឹងវាជាប្រពៃណីរបស់គាត់ណាជាប្រពៃណីរបស់គាត់ប៉ុន្តែមិនមែន មានន័យថាអុចធូបនហើយចប់ត្រឹមហ្នឹងគឺអត់ទេណ៎ នៅពេលដែលប្រគិនដល់ប្រសងនោះសំខាន់សំខាន់គឺនៅពេលដែលប្រគិនដល់ប្រសងបានសម្រាប់ជាប៉ុនហ្នឹងជាទាននៅវិយៈប៉ុនហ្នឹងគឺគ្រប់គ្រាន់មួយពពចេតនាត្រេកអរមុនការធ្វើចាត់ចែងសពគ្រប់មុនចំណចេតនាលះបងមែនហើយណាលះបងឲ្យបានសម្រាប់ហើយមានអបរចេតនាត្រេកអរតាមក្រោយអបរប្រចេតនាត្រេកអរមកតតទៀតមកអាហ្នឹងបានយើងចង់និយាយថា តលមានចេតនា3នៅគ្រប់គ្រាន់ ក្នុងការឧទ្ទិសហ្នឹងបានបានតែបើក្រំតែយកចង្ហាន់មកមិនទាន់បានមកគៀនផងឧទ្ទិសទៅ បានបានអីឧទ្ទិសទៅបើអត់ទាន់បានលះបង់ហ្នឹងអត់ទាន់បានលះបង់មកគៀនដល់ប្រសងហ្នឹងឃើញទេអញ្ចឹងបើយើងត្រូវប្រើពាក្យថាអឺ អេវ៉ាំងនេះអេវ៉ាំងតេឋានតញាតតៃណាងយេហោតអនុកម្មបកាវិជើងបណ្ដៃតាកាលេនកបេយ៉ាង បារពុជនិនណាការបើតៃយធននេះដែលបានរៀបចំបង្កទុកល្អហើយនេះសំគួរតាមកាលហើយនេះសំគួរតាមកាលហើយមានន័យថាបាន ប្រគេនដល់ប្រសងហើយបានសម្រេចជាបនហើយ បាននៅខាងខាងចុងនោះដែលប្រើពាក្យថាអយ៉ាងចខតកណទានានេះតេយធរគឺបានរៀបចំល្អហើយសង្ឃហមហេសុបតិទេតាបាន ប្រគិនដល់ប្រសងហើយនេះគ្រប់គ្រាន់ណាស់គេណាបានយើងត្រូវធ្វើការឧទ្ទិសឧទ្ទិសកំពុងប្រគិននោះក៏ដោយឧទ្ទិសដែលប្រគិនហើយនោះក៏ដោយអាហ្នឹងគឺឧទ្ទិសបានដែរតែបើសិនជាមិនតាន់បានប្រគិនទេអាហ្នឹងគឺអត់តាន់គ្រប់ទេណាអត់តាន់គ្រប់មិនន័យថាទានរបស់ខ្លួនអត់ទាន់បានសម្រាប់ ទាន់បានសម្រេចជាទៀនពេញលេញបរិបូរណ៍ទេណាហ្នឹងគឺក្នុងន័យហ្នឹងដែរអញ្ចឹងអឺរឿងការធ្វើទៀនឧទ្ទិសធ្វើបុណ្យឧទ្ទិសនេះខ្ញុំណាអាមាគិតថាទាំងបព្វជិតទាំងរហ័សភាគច្រើន គឺនៅមិនយល់ទេមិនថាតែលោកអ្នកទេសនាមិនថាអីទេខ្វះការបញ្យល់យត់ញោមច្រើនណាស់ណាតេតងជាមួយនឹងតយធម៌ខ្ញុំណាតែសម្ដែងឬសំបីនៅប្រទេសកម្ពុជាក៏ដោយនៅ អូស្ត្រាលីនេះក៏ដោយយើងមើលបនតេកណានុបទានភាកច្រើនគឺធ្វើมันក្របតេយ្យធមមានន័យថាលុយកាក់ប្រកាសគេអីរៀបចំតុចេញភ្ញៀវ50តុ100តុប៉ុន្តែ ត្រង់តេយ្យធមដែលប្រគិនប្រសងបនខ្លះគឺអត់មានសពតជីវរទេ មានតែចង្ហាន់បិណ្ឌបាត្រ សុខចិត្តយកលុយទៅចំតាយទៅលើភ្ញៀវ50 60តុ100តុទៅតែត្រង់ប្រគិនដល់ប្រសង់រៀបចំជាកញ្ចប់ភេសជ្ជៈអីទៅមានតែមានស្ករសមានទឹកដោះគោមានអីចឹងទៅអត់មានស្បង់មានអីដាក់ទេអើសំបីតែគ្រឿងទីដេកទីអង្គុយអីជាសេនាសនៈជាកន្ទេលស្នើមកពុយក៏អត់ជាឆ្នាំកែរោក៏អត់មានតែចង្ហាន់បិណ្ឌបាតមួយតែប៉ុណ្្នឹង ហើយសំណួរសួរថាបើសិនជាយើងធ្វើបន់តេកណានុបទានឧទ្ទិសទៅនេះប្រគេននៅចង្ហាន់បិណ្ឌបាតដល់ប្រសង់តើអាចឧទ្ទិសចេញទៅ ជាសម្ពុតជីវរបានទេអាចឧទ្ទិសចេញទៅជាវិមានបានទេគឺអត់ទេมันអាចទេមិនមែនយថាណៈទេណាចឹងហើយបងយើងមើល ព្រះជាបបពលិសាធ្វើបន់ឧទ្ទិសមុនគេបង្អស់នៅក្នុងពុទ្ធសាសនា យើងមើលគំរូពេលដែលព្រះជាថ្វាយថ្វាយទឹកដល់ព្រះសម្មាសម្ពុទ្ធនិងព្រះវិខុសង្ឃឧទ្ទិសឧទ្ទិសបន់ដែលកើតអំពីទឹកហ្នឹងត្រាស់ពរករណីកើតដល់ពពួកព្រះហ្នឹងពេលដែលព្រះជាថ្វាយនៅចង្ហាន់ឧទ្ទិសបន់ទៅអាហារទៀបកើតឡើងដល់ពពួកព្រះពេលដែលព្រះជា អត់ទៅបនក្រៅពីចង្ហាន់ហ្នឹងណាសួរថាចេញជាសម្ពត់ទេគឺអត់ទេពួកប្រែតនៅអាក្រាតកាយហ្នឹងអត់មានអត់មានសម្ពត់ទេព្រះជាថ្វាយសម្ពត់ដោយព្រះសម្មាសម្ពុទ្ធព្រះវិខោសង្ឃទៅបនទៅបញ្ចេញជាសម្ពត់ទៅមិនមែនត្រឹមតែធ្វើចង្ហាន់នឹងចេញទៅជាសម្ពត់ផងចេញទៅជាណាអាហារផងចេញទៅជាវិមានផងគឺមិនអាចទេមិនមានចថាណាទេពុទ្ធសាសនាបង្រៀនយើងច្បាស់ណាស់ប៉ុន្តែមកយើងភាគច្រើនគឺយើងអត់ចេះតើចិត្តយកលុយទៅចំណាយដែរនៃហោហែងទៅ ណា10 20លានទៅទួលភ្ញៀវ50 60តុ100តុទៅត្រង់ប្រសង5អង្គសម្ពត់ជីវរក៏គ្មានប្រគៀនហ្នឹងហើយធ្វើបុណ្យផ្ទះនៅប្រទៀនគឺមានតែចង្ហាន់ហ្នឹងឃើញណាអញ្ចឹងបើសិនជាទៅទៅវាចេញតែចង្ហាន់ហ្នឹងចេញតែផ្នែកខាងសម្បត្តិដែលចេញអំពីអាហារហ្នឹងវាមិនអាចទៅជាសម្ពត់មិនអាចចេញទៅជាស្អីស្អីណាវាមានហ្នឹងបានតែគឺអត់ទេណាអញ្ចឹងបានព្រះជា បាត់ទៅភាសាហ្នឹងណា ថ្វាយទឹកឲ្យឧទ្ទិសទៅថ្វាយចង្ហាន់ឲ្យឧទ្ទិសទៅថ្វាយសម្បត្តិឲ្យឧទ្ទិសទៅថ្វាយនៅសេនាសនៈឲ្យឧទ្ទិសទៅ គឺឧទ្ទិសទៅចៃបនតាមនោះបានសម្រេចបនពពួកញាណអនុវត្តនីគឺបានសម្រេចផលជាអឺទឹកជាអាហារជាសម្ពាត់ជាវិមានអីគឺអឺដោយសារពរិជា ធ្វើបនគ្រប់យ៉ាងថ្វាយវត្ថុគ្រប់យ៉ាងដល់ប្រសង់ដែលមានព្រះសម្មាសម្ពុទ្ធជាប្រធានឃើញទេ ហើយយើងធ្វើបន់មិនងាយបញ្យល់ទេខ្ញុំណាសំបីតែបញ្យល់បង្រៀនបញ្យល់បង្រៀនប៉ុន្តែការធ្វើមិនថាអាចារ្យមិនថាមិនអាចារ្យណា គឺនៅតែដដែល ណាដោយបនកម្មកាន់អីចឹងខ្ញុំណាគិតថាអត់គិតថាអីដាក់នាំ ដាក់នាំឆ្នាំដំបូងចឹងថាបនកម្មបានណាវេនីមួយនីមួយធ្វើម៉េចឲ្យមានសម្ពត់ជ័យវរប្រគិនប្រសងផង ហើយអ្នកខ្លះថាមិនអ្នកខ្លះថាចុះលោកមកវត្តខ្លះលេង50 60អង្គ100អង្គឯងបានអីបើគេលោកគ្រប់ណូមិនមែននិយាយរឿងគ្រប់ទេ សបងទៅមួយក៏ដោយពីរក៏ដោយបីក៏ដោយ5ក៏ដោយទៅតាមលទ្ធភាពដែលយើងមានមិនមែនអោយប្រគៀមគ្រប់ទាំងអស់អង្គហ្នឹងទេសំខាន់អោយតែមានចំនួនសម្ពុត1ក៏ដោយ2ក៏ដោយ3ក៏ដោយ5ក៏ដោយណាអោយចាត់ចែងជាសេនាសនៈ មានជាប៉ៅអ៊ីឬក៏ជាក្រេឬមួយក៏ជា កន្ទេជា ខ្នើយជាអីចឹងទៅឲ្យបានជាចំណែកនៅក្នុងហ្នឹងហើយបើយើងធ្វើចង្ហាន់បិណ្ឌបាតយើងឧទ្ទិសបន់ទៅពពួកញាតិរបស់យើងនឹងបានទទួលចំណែកអាហារហ្នឹងអត់អាចបានទទួលអីផ្សេងទេណារៀនបានឆ្នាំមួយឆ្នាំទៅឆ្នាំគាត់ឡើងអត់ធ្វើទេធ្វើតែចង្ហាន់ទៅចង្អីក៏មានស្ពតជេវទៅចង្អីអត់ទៅហើយសុខចិត្តទុកលុយសុខចិត្តទុកលុយ ធ្វើនេះធ្វើនោះណាសុខចិត្តទៅលុយធ្វើនេះធ្វើនោះណែណែណែឃើញទេអញ្ចឹងបានចំណុចហ្នឹងហើយដែលយើងត្រូវថាដែលយើងត្រូវស្ដាប់ឲ្យយល់ពាក្យថាយល់អំពីកម្មនេះយល់អំពីកម្មគឺការធ្វើហ្នឹងតែយើង គួរធ្វើយ៉ាងណា ត្រូវតែបើយើងអត់យល់ផងយើងទៅទឹះប៉ុននេះណានៃឲ្យបានប៉ុនណាបានបាន ចង្ហាន់បិណ្ឌបាតមួយហ្នឹងណា ហើយញាតិញោមភាកច្រើនទំបាថាអាចារ្យមិនដឹងថាទៀតមិនចេះឧទ្ទិសទៀតឃើញទេហើយញាតិញោមមួយចំនួនទៀតគិតទៅលើប្រសងគាត់ធัวឧទ្ទិសឲ្យហើយពេលខ្លះសំបីតែអ្នករៀនធัวអ្នកបួសក៏ដោយញាតិញោមចូលវត្តវាប្របាទសពបាសិកាក៏ដោយស្ដាប់ព្រះសង្ឃសូធัวទៅ ហាក់ដូចជាលោកឧទ្ទិសបនមេនប៉ុន្តែបានជាភ្លេចគិតថា ធម៌ហ្នឹងគឺលោកអនុមោទនាទេហើយណាមួយវត្តខ្លះសូត្រមិនបានសូត្រពីដើមទៀតសូត្រតែយកត្រឹមអឺអេវមេវតោទិនណាស់តែម្ដងទានទាយុតិយកាឧទ្ទិសអោយហើយពីលោកនេះដើម្បីសម្រេចផលដល់អ្នកដែលចេះឋានកម្មលោកបារលោកហើយនេះខ្ញុំដែរឃើញទេក៏ប្រើពាក្យហ្នឹងទៅ គុណចាស់ញាតិញោមខ្លះស្ដាប់ទៅរលណាលោកសុធរធ្វើអីណាលោកសុធរធ្វើអីណាអេវមេវេអតោទេណាងពេតាណាងឧបកម្មតិទៀនដែលទាយុទាយកាទៅឲ្យហើយអំពីលោកនេះដើម្បីសម្រេចផលដល់អ្នកដែលចេះខានកម្មបរណោហើយដូច្នោះឯងអីស្ដាប់ទៅដោយលោកធ្វើឲ្យវាអញ្ចឹងតាមពិតលោកប្រាប់ទេលោកលោកសូត្រប្រាប់នៅក្នុង ទៅរកគាត់ដែលសោតហ្នឹងណានៅក្នុងទៅរកគាត់ដែលសោតណាគាត់ចេះញ៉ាំញោមមើលបីដល់លេខ52ជាដើមហ្នឹងមើលតព13 14ហ្នឹងមានទេណាគឺព្រះអង្គទ្រង់សំដែងប្រៀបធៀបឲ្យយើងស្ដាប់ព្រះអង្គទ្រង់សំដែងថាម៉េចយៈថាវារិវហាពោរាបរិពោរេនទេសាករੰង ណាផ្លូវទឹកទាំងឡាយមានទន្លេនៅស្ទឹងជាដើមដល់ពេញដែនញ៉ាងសាគោអុយពេញព្រៀបដូចបដិចមិញអេវមេវេអតោតិនណាងពេតាណាឧបកបតិទានទាយុទ្ធយកាទៅពីលោកនេះរមែងសម្រាប់ផលអ្នកដែលចេះឋានដល់កាន់បរលោហើយដូចនោះដែរពាក្យហ្នឹងគឺជាពាក្យប្រៀបធៀបស្ដាប់ថានេះបនដែលយើងឧទ្ទិសដល់អុយណាណាបនដែលយើងឧទ្ទិសឲ្យញៀនហ្នឹងណា ពេលដែលយើង បានប្រកេតតយធពយើងឧទ្ទិសបន់ទៅហ្នឹងណាបន់ហ្នឹងបានសម្រេចផលដល់ពួកញាតហ្នឹងដូចទឹកហូរពីស្ទឹងហូរពីទន្លេ ទៅកាន់សមុទ្រហ្នឹងឃើញទេហូរពីស្ទឹងហូរពីទន្លេទៅកាន់សមុទ្រធ្វើសមុទ្រឲ្យពេញយ៉ាងណាទៀនដែលទាយុទ្ធយការឧទ្ទិសឲ្យអំពីលោកនេះនេះបានសម្រេចផលដល់ពពួកញាតដែលទៅកាន់បរលោកហើយដូច្នោះដែរមិនមែនលោកសូត្រឧទ្ទិសឲ្យទេ គឺលោកប្រាប់ប្រាប់ថាញាតញោមធ្វើបន់ឧទ្ទិសឲ្យនេះ ឧណតេឧតកាវុដ្ឋាយថានិនាមប្រវត្តតិនេះណាទឹកធ្លាក់អំពីទីទួលទៅកាន់ទីទំនាបមានលម្អឿនលឿនយ៉ាងណាទៀនដែលយើងធ្វើជាមួយប្រសង់ឧទ្ទិសបន់ជូនដល់ពពួកញាណហ្នឹងគឺមានបានសម្រេចផលដល់ពពួកញាណហ្នឹងគឺមានលម្អឿនលឿនដូចឆ្លោតដែរហើយបានប្រាប់អំពីការប្រៀបធៀបហ្នឹងមិនមែនលោកឧទ្ទិសអ້ອຍទេតែយើងស្ដាប់លោកសូររាល់ថ្ងៃទៅ ទៀនដែលទាយកទាយកាទៅអោយហើយអំពីលោកទេដើម្បីសម្រេចផលដល់អ្នកដែលចេះថាតកម្មបរលោកហើយដូច្នោះឯងអឺនោះលោកសុធធ្វើអោយហើយណាវាទៅជារឿងលោកសុធធ្វើអោយតតាមវាលោកសុធប្រាប់ទៅប្រាប់យើងទៅអ្នកធ្វើទៀនណាណាបិចអោយពោអញ្ចឹងហ្នឹងមានចំណុចច្រើនទៀតណាខ្ញុំណាអាត្មាត្រូវនិយាយទៅប៉ុន្តែមើលមកច្រើនហើយទុកចែកគុណចាស់ខ្លះណា បើនិយាយតែឯងហ្នឹងនិយាយអត់ចប់ទេដល់2 3ម៉ោងទៀតក៏មិនចប់ទេរឿងហ្នឹងណាអញ្ចឹងព្រះចង់បញ្ជាក់ថាការធ្វើបនទេសសំខាន់គឺនៅលើអ្នកធ្វើ មិនមែននៅលើលោកសូធរទេហើយក៏មិនមែននៅលើអាចារ្យអ្នកសូត្រដែរគឺនៅលើអ្នកធ្វើទាយកទាយការអ្នកធ្វើហើយសូមនិយាយទីទៀតមុនឲ្យក្បាលវាក្រទៅណាណានិយាយពីរឿងប្រពៃនេះចាក់ទឹកណា បែបខ្មែរក៏ចាក់ទឹកផ្សេងបែបថៃក៏ចាក់ទឹកផ្សេងពេលខ្លះអត់បានបញ្យលពុទ្ធបរិស័ទឲ្យយល់ពេលខ្លះបញ្យលណាស់ប៉ុន្តែនៅតែមិនយល់ពេលប្រពៃនេះខ្លះគេថាម៉េចគេថាលោកសុធោណាណាយថាវរិវហាបូរាគេទៅចាក់ទឹកហ៎គេសួរចាក់ធ្វើអីឥឡូវចាក់ស្អីឥឡូវចាក់ចាក់ធ្វើអីយល់យល់ឡើយអត់ហ្នឹងគឺជាប្រពៃនេះប្រពៃនេះរបស់ថៃទេមិនមែនជាប្រពៃនេះរបស់ខ្មែរទេ ប៉ុន្តែខ្មែរខ្លះយកប្រពៃណីហ្នឹងមកមកធ្វើដែរណាហើយអ្នកខ្លះទៀតពេលសតយ៉ាងចេញចាក់ទៅទៅបនហើយញាតិញោមភាគច្រើនក៏អាចសតយ៉ាងគេទៀតនៅតែចាក់ទឹកតទៅនេះតនេះគាត់ថាទៅបនចាក់ទឹកទៅបនតាមពិតមិនមែនទេទឹកហ្នឹងណា ដែលអាចសម្រេចបនដល់ពពួកញាតបានណាតលទឹកហ្នឹងគឺតលយោទៅប្រគិនដល់ប្រសងនោះទឹកដែលសោធោចាក់ហ្នឹងណាកុំនិយាយពីមកបតលហ្នឹងចាក់អស់ទឹកបតលេដល់ហើយវាគ្មានបានផលដល់ញាតអីទេកុំប្រើពាក្យថាអត់ទឹកបនសោធោអត់ទឹកបនចាក់ទឹកចាក់ទឹកចាក់ទឹកអត់ទឹកបនមិនមែនទឹកដែលសម្រេចពីការចាក់នឹងបានដល់ពពួកញាតទេកុំយល់ដល់ច្រឡំសោះណា ទឹកដែលអាចសម្រេចផលឲ្យពួកញាតបានតើរយល់ប្រគិនប្រសងបានសម្រេចទៅជាប៉ុនបាទទឹកទៅបានការចាក់ទឹកធ្វើធ្វើយ៉ាងកេញចាក់ទឹក គឺជាប្រពៃនេះគឺចង់និយាយថាការផ្សាយមេត្តាតំណាងឲ្យចិត្តត្រជាក់ចិត្តមានមេត្តាធម៌រាប់អានពពួកញាតហ្នឹង គឺថាមេត្តាធម៌ហ្នឹងវាត្រជាក់ដូចទឹកអញ្ចឹងគឺចាក់តំណាងមេត្តាធម៌ទេមិនមែនប្រើពាក្យថាឧទ្ទិសទេមិនមែនប្រើពាក្យថាអឹងតើចាក់ទឹកបានថាថាឧទ្ទិសបន់ដល់ពពួកញាតអីគឺមិនមែនទេអញ្ចឹងមិនថាពេលខ្លះ ការធ្វើតាមប្រពៃណីអត់យល់ដល់ពេលអត់យល់ចឹងតើចេះធ្វើតើគាត់យ៉ាងកេងមិនបានចាក់ទឹកទេមិនអស់ចិត្តទេវេសវារោទឹកដបរោទឹកឆ្នាំងរោទឹកតលមកញ៉ៃញ៉ៃពេលហ្នឹងឯងណាមកពីអីមកពីគិតថាសូត្រយ៉ាងកេងចាក់ទឹកទៅបនតាមទឹកមិនមែនក្នុងន័យអញ្ចឹងទេគឺក្នុងន័យយកផ្សាយមេត្តាទេដំណើរមេត្តាទេទឹកវិជ្ជៈហ្នឹងមក ណាចឹងបានអ្វីដែលដែលធ្វើទៅទាំងគេថាប្រពៃនេះប៉ុន្តែអត់យល់អត្តន័យធ្វើឲ្យមនុស្សនឹងកើតការសង្ស័យច្រើនគឺថាបើមិនបានត្រួចទឹកអញ្ចឹងដូចមិនបានផលដល់ញាតិដឹងមិនបានត្រួចទឹកអញ្ចឹងទៅដូចមិនបានសម្រេចបន់ដល់ពួកញាតិដឹងឬក៏ថាញាតិហ្នឹងទីលោបានដល់បាយអត់ទឹកទៅយល់ទេបានដល់បាយអត់ទឹកទៅហូបអួលស្លាប់ហ្នឹងឯងគិតអីទៅផ្លូវផ្សេងអញ្ចឹងទៅ សំខាន់គឺមកពីអត់យល់អត្តន័យនៃការធ្វើហ្នឹងតែបើបើយល់អត្តន័យនៃការធ្វើគឺស្រួល មិនលំបាកទេណាមិនលំបាកទេនឹងខ្ញុំណាចូលរួមបណ្ដឹងសិនចាស់ពីរឿងការធ្វើបនតេសដែលជាអសម្បជាណទាន គឺមិនយល់មិនយល់អំពីការ ធ្វើទានរបស់ខ្លួនហ្នឹងទេណាហ្នឹងប៉ុណ្ណឹងតបចាស់ទាំងណាសូមអនុមោទនាបាទអរគុណហើយឥឡូវ ដល់ទូរទស្សន៍យោមបាសិកាវិញម្ដងយោមបានស្ដាប់ពីគុណចាស់ពីព្រះអង្គខាងលើនឹងហើយបានក្តោបបាននៃអីខ្លះទេសូមអញ្ជើញបរិយាយកណាកណាអឺសូមអ្នកមាសិកាក្រាបថ្វាយបង្គំពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈកណាសូមអ្នកមាសិកាក្រាបថ្វាយបង្គំព្រះអង្គគ្រូគ្រប់គ្រប់ព្រះអង្គទាំងក្នុងកាលាយនិងក្រៅកាលាយ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 កណាកណាអរគុណណាស់គុណម្ចាស់បើមិនបានចូលមក ស្ដាប់ពធមទេសនាហើយនឹងបាន សិក្សា ខ្លះខ្លះទេ កណាមិនយល់ទេព្រះអង្គគ្រូលោកសំដែងអឺត្រឹមត្រូវណាស់គុណម្ចាស់ពួកអីពេលដែលខ្ញុំកណាបានស្ដាប់ដូចថាអឺនិយាយកន្លែងហ្នឹងតិចចោះគឺស្ដាប់ទៅហួសចិត្តខ្លួនឯងគុណម្ចាស់ ពេលកាលពីមុនកណាយោបាយទៅប្រគេនទៅវត្តខែមនសនដៅអីគឺកណាទៅដល់កណាអត់តាន់បានយកចង្ហាន់ហ្នឹងទៅប្រគេនអឺប្រគេនប្រសងទេគឺចូលទៅថ្វាយបង្គំអឺព្រះអង្គហើយឧទ្ទិសយកតែម្ដងហើយបានកាន់ស្រាក់ហ្នឹងយកទៅថ្វាយកទៅប្រគេនដល់ព្រះសង្ឃឲ្យដូចថានឹកឃើញថាខ្លួនឧទ្ទិសហើយណា ដល់ពេលមកស្ដាប់គុណម្ចាស់បាននឹកឃើញដូចថាហូបចិត្តខ្លួនឯងហ្មងណាបើសិនណាជាការឧទ្ទិសនោះដូចថាវាមិនបានពេញលេញដោយគុណម្ចាស់លោកមានសង្ឃដីកាអញ្ចឹងដូចថាឧទ្ទិសហើយបានយកទៅប្រគេនមិនប្រគេនហើយបានឧទ្ទិសទេហើយកណាមើលទៅភាកច្រើនមិនមែនតែរូបកណាទេគេពេលទៅវត្តហ្នឹងកណាឃើញបងប្អូនពុទ្ធបរិស័ទយើងទាំងអស់គ្នាហ្នឹងអឺយកទៅគឺដូចគ្នា ទៅដល់ថ្វាយអង្គមព្រះអង្គហើយបួងសួងមានការអញ្ចឹងទៅអុជធូប3ដើមដោយរឿងខ្លះខ្ញុំក៏មកបាច់អញ្ចឹងទៅបួងសួងអីចឹងទៅហើយបានយកចង្ហាន់ហ្នឹងទៅប្រគេនព្រះប្រសង់អញ្ចឹងការគាត់គិតថាពេលដែលប្រសង់ទទួលនៅចង្ហាន់ហ្នឹងប្រសងសោតហ្នឹងគាត់គិតថាឧទ្ទិសដូចថាសោតហ្នឹងបានដល់ញាតបានដល់គាត់ហើយតាមពិតដោយអង្គគ្រូលោកសំដែងមិញអញ្ចឹង គឺការសោតនឹងព្រះអង្គលោក អមោទនីបុណ្យដល់អញ្ចឹងទៅកណា ភ្ញាក់ព្រឺតែម្ដងគុណម្ចាស់ពិតមែនតែកណាបានរៀនបានសិក្សាក៏មិនយល់ច្បាស់ដូចថ្ងៃនេះដែរគុណម្ចាស់អញ្ចឹងព្រះអង្គគ្រូសំដែងគាត់តាអនុមោទនីមិនមែនអនុមោទនីប៉ុនទេតែគាត់តាអនុមោទនីគឺមានន័យថាគាត់គាត់កណាអតានុមោទតាមពិតទៅប្រសង លោកអតានុមោទនីបងហ្នឹង ហើយយើងមិនអត់ដឹងផតតានុមោទនីផតផតផតតាកណាមិនចេះអានបល័យគុណចាស់អត់បញ្ហាហើយដល់អញ្ចឹងទៅណាអឺដល់ពេលអញ្ចឹងទៅពេលដែលបាន ស្ដាប់ព្រះអង្គគ្រូលោកសម្ដែងអញ្ចឹងទៅយើងហាក់បីដូចជា មានបញ្ញាអញ្ចឹងបានបងប្អូនពុទ្ធបរិស័ទទាំងអស់គ្នាស្ដាប់ព្រះអង្គគ្រូលោកសំដែងទាននឹងសំខាន់ណាស់ទាននៅក្នុងបញ្ញកយវត្ថុ10ហ្នឹងបានន័យថានៅ ចំណុចទី1ហ្នឹងព្រះអង្គគ្រូលោកសំដែងដដែលដដែលដើម្បីអីដើម្បីឲ្យយើងហ្នឹងកើតនៅបញ្ញាចេះធ្វើទានហើយស្គាល់ផលរបស់ទានព្រោះទានហ្នឹងជាហេតុដ៏សំខាន់ដើម្បីឲ្យយើងបាននៅសេចក្តីសុខហើយទានហ្នឹងជាជាជាជា ជាទីតម្កល់នៃកម្មចិន្តាដើម្បីឲ្យយើងទៅរកនិព្វានអញ្ចឹង នៅក្នុងបញ្ញកិយវត្ថុ10ហ្នឹងគឺវត្ថុដែលនៅក្នុងសាសនាដើម្បីអីឲ្យយើងបំពេញនៅបុណ្យសំបីតអ្នកប្រាជ្ញទាំងឡាយក៏លោកពោលសរសើរដែរប្រឡងបណ្ដាលគ្នាគឺនៅក្នុងបញ្ញកិយវត្ថុ10ហ្នឹងនៅព្រោះអីប្រាថ្នាយល់ប្រាថ្នាអីដូចកណានិយាយនៅក្នុងសព្ទាមុនអញ្ចឹងដូចថាប្រាថ្នាគ្រប់បែបយ៉ាងគឺនៅកន្លែងហ្នឹងអញ្ចឹងយើងធ្វើទានដើម្បីឲ្យបានផលច្រើនសូមបងប្អូនពុទ្ធបរិស័ទទាំងអស់ស្ដាប់ហើយពិចារណា នៅពុទ្ធនៅសង្ឃដីកាឬពុទ្ធអាវាទរបស់ព្រះជាម្ចាស់ឬសង្ឃដីការបស់ប្រសងដើម្បីអីឲ្យយើងបានបនច្រើនព្រោះអីគឺឲ្យទៀនហ្នឹងការដែលយើងធ្វើទៀនហ្នឹងវាបានដល់ផលដល់ទៅ3ចំណុចចំណុចទី1គឺបានសេចក្តីសុខខ្លួនឯងផងនិងអ្នកដទៃផងចំណុចទី2យើងនៅពេលដែលយើងធ្វើហើយយើងអមោទនីបននៅដល់ញាតិដែលយើងនៅរស់ផងហើយចំណុចទី3គឺយើងអមោទនីដល់ញាតិដែលយើងឆ្លាប់ផង របស់ញាតិដែលញាតិយើងឆ្លាប់ផងគឺបានបនដល់ទៅ3ចំណុចកន្លែងហ្នឹងហើយបានជាអឺព្រះសម្មាសម្ពុទ្ធជាម្ចាស់គ្រប់គ្រប់ជំនន់ណាទាំងឡាយលោកប្រកាសនៅអនុពពីកថាជាលំដាប់លំដាប់ដើម្បីអឺញ៉ាំងអធិស្ឋ័យបញ្ញការរបស់ពពួកនៃវិញ្ញាណស័ព្ទឲ្យចូលទៅកាន់ព្រះភូមិព្រះនិព្វានបានណាបងប្អូន រីឯពុទ្ធភាសិតនេះមកទៀតណាទ្រង់ប្រកាសយកទានកថានឹងជាដើមជាបុព្វភាគខាងដើមគឺបងអស់ដែលឲ្យពុទ្ធបរិស័ទយើងទាំងអស់គ្នាហ្នឹងកំពុងតែស្ដាប់អាអ្នកស្ដាប់ប្រសិទ្ធមដោយព្រះអង្គលោកសម្ដែងមិនអញ្ចឹងដើម្បីអីដើម្បីឲ្យសេចក្តីរីករាយដល់ជ្រះថ្លាក្នុងចិត្តឲ្យលាងសម្អាតនៅមន្ទិលគឺពលគឺអកុសលធម៌អឺមានមាន មជ្ឈមណ្ឌលគឺសេចក្តីកំណាញ់ជាដើមអញ្ចឹងទានហ្នឹងសំខាន់ណាស់បងប្អូនអញ្ចឹងយើងស្ដាប់ហើយយើងពិចារណាយើងយកចិត្តទុកដាក់ដើម្បីអីទានហ្នឹងមិនមែនមិនអញ្ចឹងណាដូចដូចដូចសម្បជាអ្នកទានអញ្ចឹងពេលទានដែលមានបញ្ញាហ្នឹងពេលដែលយើងធ្វើទៅយើងមិនមែនត្រឹមតែបានផលអឺសេចក្តីសុខដល់អ្នកដតីហើយ អឺដូចថាជាប្រយោជន៍ដល់សង្គមជាប្រយោជន៍ដល់សាធារណៈហើយជាដូចថាពេលបញ្ចេញផលទៅបានន័យថាបានទ្រព្យសម្បត្តិបានបញ្ញាឯងទៀននឹងគឺបានបញ្ចេញទៅដល់លោកខាងមុខទៅទៀតដូចថាជីវិតរបស់យើង វិវត្តដូចថា មិនមែនបញ្ចប់ទេគឺការរលត់ការរលត់ជាប់តគ្នាមិនដាច់ពីសង្សារវត្តមួយទៅសង្សារវត្តមួយហើយពេលដែលយើងចុះទេបដិសន្ធិគឺយើងអឺយកកុសលធម៌ដែលយើងប្រព្រឹត្តនៅក្នុងបញ្ញតិយវត្ថុ10ហ្នឹងយើងទៅតាមជឿនជានិច្ចគ្រប់វត្តដាក់ដរាបដែលយើងអស់អឺ ឬថាអស់កិលេសអស់កិលេសរលីងបានន័យថាដូចព្រះអរហន្តឬមួយព្រះអរិយបុគ្គលចាប់ពិសោតាបត្តមៈទៅអញ្ចឹងបានន័យថាយើងរួចខ្លួនអឺដូចថាយើងរួចខ្លួននៅក្នុងលោកីយៈហើយពុំនោះទេយើងនៅតែបំពេញគ្រាដំបូងគឺគឺមហាកុសល មហាកុសលចិត្តនឹងដើម្បីអីដើម្បីជាកុសលយកទៅលោកខាងមុខពីមួយជាតិទៅមួយជាតិពីមួយជាតិទៅមួយជាតិប្រសិនបើយើងធ្វើអកុសលច្រើនយើងមិនអាចដូចថាជួយខ្លួនឯងបានទេអកុសលឲ្យធម៌ទាំងអស់នេះបងប្អូនពុទ្ធបរិស័ទទាំងអស់គ្នាមានតែព្រះសម្មាសម្ពុទ្ធបរមគ្រូដែលយើងឯងដែលលោករកឃើញនៅវិថីចិត្តទាំងអស់ហ្នឹងគឺលោករកឃើញចុះទៅបដិសន្ធិការបដិសន្ធិ គឺកើតចេញពីចិត្ត25ដួងណាបងប្អូនពុទ្ធបរិស័ទយើងទាំងអស់អូ29ដួងណា12នឹង10លោកកាយៈ17ហើយនឹងអកុសល12អញ្ចឹងកាលណាបើយើងប្រព្រឹត្តនៅកុសលធម៌ច្រើនបានន័យថាយើងរកភូមិល្អនៅបានច្រើនប៉ុន្តែបើយើងប្រព្រឹត្តនៅអកុសលធម៌ច្រើនអញ្ចឹងយើងរកភូមិនៅមិនល្អអញ្ចឹងអញ្ចឹងបញ្ញាកិយៈវត្ថុ10ក្តី ហើយនៅក្នុងរយៈទ្រព7ប្រការដីដែលព្រះអង្គគ្រូលោកសម្ដែងកន្លងមកហើយហ្នឹងជាជំនួយដល់ដល់ជីវិតរបស់យើងឲ្យទៅរកបានថាឲ្យទៅបានសេចក្តីសុខហើយឲ្យទៅរកអ្នករកផលឲ្យរួចផុតចាកទុកទុកទាំងពួងឲ្យយើងយល់នៅអរិយសច្ចធម៌4អញ្ចឹងកើតមកជីវិតណាបងប្អូនសំបីតែរូបខ្ញុំផ្ទាល់ប៉ុន្តែ បើបងប្អូនមិនដែលជួបនៅវិបត្តិផ្លូវចិត្តបងប្អូនអត់ដឹងទេក្រោយពេលដែលខ្ញុំបានជួបវិបត្តិផ្លូវចិត្តណាខ្ញុំទៅព្យាបាលពួកខ្ញុំផ្ទាល់តែម្ដងគឺខ្ញុំព្យាបាល ផ្នែកបែបនៅបរទេសអីចឹងគឺដូចថាជួយខ្ញុំបានតិចដល់ពេលទីបញ្ចប់ពេលដែលជាបាលផ្លូវចិត្តហ្នឹងបងអត់ចង្អុលបង្ហាញផ្លូវឲ្យខ្ញុំដូចថាឲ្យខ្ញុំហ្នឹងអ្នកឯងទៅសមាធិទៅអ្នកឯងទៅរៀនធម៌ទៅមែនទៅដែលខ្ញុំបានមករៀនធម៌ហើយខ្ញុំសមអង្គពុទ្ធគឺធម៌ព្រះសម្មាសម្ពុទ្ធគឺជាមេគាជីវិតដែលដឹកនាំយើងឲ្យដើរ នៅផ្លូវល្អហើយឲ្យយើងឈរនៅវិបាកឲ្យឈរយើងឲ្យឲ្យយើងឈរផលនៃជីវិតរបស់យើងយើងអត់តក់ផ្លត់ទេបងប្អូនគឺឈរព្រះពុទ្ធជាម្ចាស់បើទោះបីអ្នកនឹងរៀនបានមកកម្ពុជាណាក៏ដោយក៏មិនអាចយល់ដឹងផ្នែកកុសលនិងអកុសលដែរគឺរៀនចេះទុះដូចដោយថារៀនបានច្រើនអញ្ចឹងប៉ុន្តែមិនដឹងថាអ្វីជាអកុសលអ្វីជាកុសលទេអញ្ចឹងបានន័យថាយើងស្ដាប់ប្រព័ន្ធទេសនា យើងជារៀនធម៌ពុទ្ធយើងមិនដកចាំដល់ថាខ្លួនចាំដល់ខ្លួនខ្ញុំចាស់ចាំខ្ញុំទៅវត្តដល់ខ្លួនខ្ញុំលើខ្ញុំនៅក្មេងខ្ញុំនៅរោទីខ្ញុំនៅចង់បានមិនតាក់ទងទេបងប្អូនពុទ្ធបរិស័ទយើងទាំងអស់គ្នាមិនតាក់ទងទេកាលណាបើយើងប្រកប កាលណាបើយើងទៅគប់សពរោះដូចជាធម៌ព្រះសម្មាសម្ពុទ្ធហើយយើងស្ដាប់អង្គគ្រូលោកសំដែងអញ្ចឹងយើងយល់ពីអានិសង្សនៃការធ្វើទានយើងយល់ពីផលរបស់ទានតាំងពីនៅក្មេងទៅយើងបដិបត្តិត្រូវរហូតមកដល់ចាស់វិធ័យចិត្តជាកុសលធម៌នឹងគឺនៅជាប់ក្នុងគេហៅថានិមិត្ត3បងប្អូនកម្ម កម្មនិមិត្តនិងកតិនិមិត្តគឺគ្រប់សត្វទាំងអស់តែងពីគ្រប់និមិត្តទាំង3ហ្នឹងហើយនិមិត្តទាំង3ហ្នឹងណាទៅតាមយើងទ្រព្យសម្បត្តិទាំងអស់នៅលើโลกនេះដូចជាឡានវិឡាទ្រព្យសម្បត្តិដែលជានៅក្នុងលោកីហ្នឹងយកទៅអត់បានទេបងប្អូនក៏ប៉ុន្តែទ្រព្យសម្បត្តិដែលនៅក្នុងពិភពចិត្តរបស់យើងដែលយើងធ្វើអំពើល្អធ្វើបន់បំពេញនៅកុសលធម៌មានបញ្ញកិយវត្ថុមកពីដើមគឺយើងយកទៅតាមពិភពចិត្ត ហើយព្រះសម្មាសម្ពុទ្ធបរមគូនៃយើងព្រះអង្គលោកបង្ហាញផ្លូវឲ្យយើងដើរសំបីតែការធ្វើទានបានអានិសង្សច្រើនអឺការធ្វើបុណ្យបានផលច្រើនព្រះអង្គលោកប្រាផ្លូវឲ្យយើងដើរហើយហើយគុណម្ចាស់លោកសំដែង លោកយកមកប្រាប់យើងគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងបងប្អូនពុទ្ធបរិស័ទទាំងអស់គ្នាមិនថារូបខ្ញុំមិនថាបងប្អូនទេយើងសំបន្តិចម្ដងបន្តិចម្ដងហើយយើងស្ដាប់ហើយយកចិត្តទុកដាក់ទៅយើងនឹងបានផលអានិសង្សច្រើនគ្រប់គ្រប់គ្នាកណាមានតែប៉ុណ្្នឹងទេគុណម្ចាស់បាទសាធុសាធុបានប៉ុណ្្នឹងទេហ៎កណាគុណម្ចាស់ ហើយអរគុណចាស់ញៀនសានណោបន្តប្រសិទ្ធដីបន្ថែមទៀតមើលតើមានខ្វះកន្លោះកន្លែងណាដែលចាស់ទាំងហើយនឹងញោមបាទការបាទស្ដែងមិញចាស់មានបន្ថែមឯណាចន្លោះថែមដែរទេណាសូមអរគុណក្នុងថ្ងៃហ្នឹងយើងបានសាកសួរគ្នាណាបានសាកសួរគ្នាឥឡូវគុណចាស់សួរ ដោយការកចាំបានលើកឡើងបញ្ជាក់បន្ថែមហើយក្នុងចំណែកនៃបុណ្យកុសលដែលយើងដែលបានបំពេញហ្នឹងព្រោះយើងនិយាយពីឈ្មោះហើយថាសម្បជាអ្នកទានអញ្ចឹងគឺប្រកបដោយបញ្ញាដែលប្រកបដោយបញ្ញាគឺសំដៅទៅដល់តួ ណាកុសលតួកុសលដែលជាមហាកុសលញាណសម្បយុត្តហ្នឹងហើយនៅក្នុងកុសលញាណសម្បយុត្តហ្នឹងក៏មានហេតុមួយ ដែលតកតងទៅនឹងការស្គាល់នៅផលរបស់ទានដែលខ្លួនឯងធ្វើនឹងដែរស្គាល់ប្រយោជន៍របស់ទានហើយនឹងដឹងនៅផលរបស់ទានហ្នឹង ឬក៏ផលរបស់កម្មដែលយើងដែលបានបំពេញហ្នឹងក៏ជាគុណចាស់គុណចាស់បានលើកត្រង់ចំណុចនេះណាចង់នឹកឃើញដល់គុណចាស់ញញចន្ទជូតតលើកបាញ់មិញថាយើងតតគ្រប់អង្គគ្រប់ដែលសម្រាប់បានទៅជាមុនបានយើងឧទ្ទិសបានឧទាហរណ៍ដូចជាគុំចាស់ធ្លាប់បានសម្ដែងហើយរឿងអ្នកដែលដល់ស្រុកក្រៅគ្នាមិនបានមកធ្វើប៉ុននេះបានត្រូវមកធ្វើការងារលវលការងារក្នុងមួយ ជីវិតគ្នានឹងរត់តែពេលកន្លែដើម្បីទៅធ្វើបទទៅទៀនបានតែតែគាត់មានបច្ច័យគាត់មានលុយគាត់អាចផ្ញើបច្ច័យទៅស្រុកហ្នឹងគាត់ផ្ញើទៅហើយគាត់ឲ្យគេធ្វើឲ្យអញ្ចឹងតើអាហ្នឹងអាចសម្រេចឧទ្ទិសមុនបានដែរទេទៀតណាណាក្នុងគណៈដែលយើងធ្វើហ្នឹងយើង ដឹងពេល ដឹងវេលា ដែរឬក៏អត់ គ្នាគ្នារវល់ការងារអញ្ចឹងគ្នាធ្វើការគ្នាអត់មានពេលដើម្បីដឹងពេលវេលាកុំបាច់ថាឡើយផ្ញើឲ្យគេធ្វើយើងបាច់ចាំមានរឿងផ្ញើឲ្យគេធ្វើនៅស្រុកខ្មែរទៅសំបី តែមកធ្វើ នៅនឹងវត្តខ្លួនឯងចុះធ្វើដោយខ្លួនឯងបើយើងរវល់ការងារខាងក្រៅយើងអាចបានទៅនៅតែអត់ហ្នឹងចាំមិនចាំបាច់និយាយ ថាផ្ញើទៅឲ្យគេធ្វើនៅឆ្ងាយណាសម្រាប់ថាឧទាហរណ៍ យើងមកធ្វើនៅហ្នឹងប៉ុន្តែដល់ពេលតេកណានៅផ្ទះដែលត្រូវសម្រេចក្នុងការប្រគេននៅពេលឧទ្ទិសកុសលជូនដល់ញាតិយើងអត់បានធ្វើយើងរវល់រៀបតករៀបព្រោះអីរត់ការខាងក្រៅខ្វាញ់អញ្ចឹងវាមាន បានកងចេតនាដើម្បីឧទ្ទិសកុសលដែលបានប្រគេនដល់ព្រះសង្ឃនឹងដល់ញាតិយើងណាអញ្ចឹងបានន័យថាក្នុងគណៈពេលដែលយើងបំពេញបុណ្យហ្នឹងយើងត្រូវឆ្លាត អញ្ចឹងបានវិជាសម្បយុទ្ធថាពេលនេះយើងធ្វើអីណាពេលវេលានេះយើងធ្វើអីឥឡូវទៀនដែលយើងធ្វើជាទៀនអីអញ្ចឹងបើជាតិកណានុពទានតើតិកណានុពទានសម្រាប់សំខាន់ត្រង់កន្លែងណាឃើញយើងដឹងពីពីទៀនដែលយើងធ្វើថាតើតិកណានុពទានដែលយើងធ្វើហ្នឹងតើសំខាន់នៅត្រង់កន្លែងណា ដែលហៅថាជាតិកណានុប្រទានហ្នឹងដើម្បីឲ្យបានសម្រេចទៅដល់ញាតហ្នឹងនៅត្រង់កន្លែងណាហើយត្រូវបំពេញបែបណាគឺថាអញ្ចឹងវាត្រូវត្រង់ថា ក្នុងខណៈពេលដែលយើងបានលះបង់ដល់បដិគាហកៈហ្នឹងគឺយើងតាំងចិត្តយើងដោយល្អហើយយើងឧទ្ទិសបុណ្យដែលយើង បានប្រគេនដល់បដិគាហកៈហ្នឹងទៅដល់ញាតរបស់យើងចឹងបានក្នុងក្នុងក្នុងកន្លែងហ្នឹងយើងវាតកតងនឹងពីការដឹងពីខាងដើមហ្នឹង បើយើងនិយាយថារវល់អត់បានធ្វើគឺតែអត់បានធ្វើគឺបាត់តែបីមានលុយទៅក៏ដោយចឹងណាអានឹងនិយាយពីរឿងតេកណានុពទានណា មិននិយាយពីរឿងថាអញ្ចឹងបើគាត់ឲ្យលុយទៅបានបនទៅថាអារឿងដែលបានបនថ្នាក់លះបង់នឹងរឿងផ្សេងចឹងណាអារឿងរឿងទៀនហ្នឹងដូចបានបញ្ជាក់ខាងដើមថា បើយើងត្រឹមមកឲ្យថាយើងឲ្យទៅដល់អ្នកណាលះបង់បង្អោនទៅចំពោះអ្នកណា កុសលថ្នាក់ទៀនហ្នឹងបានយើងហើយកុសលថ្នាក់ទៀនហ្នឹងណាប៉ុន្តែទៀនហ្នឹងមិនមែនហៅថាជាតិកណានុពទានទេមិនប្រកាសថាជាតិកណានុពទានទេគាត់នៅក្នុងន័យអញ្ចឹងប៉ុន្តែឲ្យតែយើងឲ្យវត្ថុអីទៅដល់អ្នកដតីជាវត្ថុក្នុងការលះបង់ទៅឲ្យទៅដល់ដៃដល់ប្រេកដល់អ្នកដតីផ្សេងតែជាអ្នកទទួលកុសលថ្នាក់ទៀនកើតឡើងប៉ុន្តែឈ្មោះថាសត្វតែជាតិកណានុពទានទេតែមិនមែនទេ វាអាចថាបើយើងឲ្យចំពោះអ្នកអត់សិលបន្តចឹងអញ្ចឹងវាទៅជាតេកណានុប្រទានមិនបានប៉ុន្តែកុសលគាត់នឹងបានដែរប៉ុន្តែដល់ពេលសម្រាប់ជាតេកណានុប្រទានគឺត្រូវស្គាល់កាលស្គាល់ពេលវេលាក្នុងការដែលយើងធ្វើឧទ្ទិសនៅ ចំណែកប៉ុនហ្នឹងត្រូវតម្កល់ចិត្តយ៉ាងណាហើយក្នុងគណៈពេលណាដែលយើងត្រូវបានលះបង់ទៅយ៉ាងពោះហើយ បានឧទ្ទិសនៅចំណែកប៉ុនកុសល កាលណាបើយើងរវល់ខាងក្រៅពេកអាហ្នឹងគឺ អត់ដែរពីព្រោះទៀនដូចយើងធ្វើនៅកន្លែងផ្សេងនោះរវល់រវល់ដូចចាស់ចាស់លើចាស់កណាសួរបន្ថែមសួរបន្ថែមត្រង់ចំណុចគុណចាស់ថារវល់តែកិច្ចការងារខាងក្រៅរៀបតំតាំងកៅអីឬក៏តួភ្ញៀវអញ្ចឹងទៅអាហ្នឹងវាចាត់ចូលទៅក្នុងបញ្ញកិរិយាវត្ថុមួយដែរតើទៀនតែក្នុងនៃក្នុងបនទៀនក្នុងគេហៅថាបដិសន្ធារៈទៀនឬក៏ កិច្ចរវល់ឯធ្វើខាងក្រៅនោះវាអាចចាត់ទុកយកក្នុងប៉ុនកុសលដែរទេណាអាហ្នឹងបើយើងនិយាយពីប៉ុនវាប៉ុនដែរគាត់ថាប៉ុនហ្នឹងវាអត់មែនទៅជាតេកណានឹងប្រទៀតតែក្នុងន័យប៉ុណ្ណាអូហើយបើយើងបំណងឧទ្ទិសដល់ញាតវាអត់ត្រូវវាអត់ត្រូវទូនាទីដែលយើងត្រូវបំពេញដើម្បីឧទ្ទិសជូនដល់ញាតិបានប៉ុន្តែវាផ្សំគ្នាដែរគាត់ចាស់ឧទាហរណ៍ថាប្រពន្ធគាត់ទៅទៅឧទ្ទិសប៉ុនហ្នឹងហ្នឹងទៅ ខាងក្នុងទៅគាត់នឹងគាត់រវល់ហើយខាងក្រៅនោះវាចាត់ទុកថារួមក្នុងក្នុងក្នុងការងារឧទ្ទិសបុណ្យដែរតាដែរតាទេបើអូទៅថាបើមាន បងប្អូនគេឧទ្ទិសអាហ្នឹងជាបុណ្យរបស់បងប្អូនឯកទេសដល់ញាតិបើសម្រាប់ខ្លួនយើងវាតែអត់ហ្នឹងអរយើងអូដាថាអឺយើងបំដងអូថាយើងអូថាយើងជាកូនយើងនិយាយថាអញ្ចឹងចាស់ ធ្វើបង្កើតណាហើយយើងបំដងធ្វើបនឧទ្ទិសទៅឲ្យ ម្ដាយយើងប៉ុន្តែឈ្មោះថាបើយើងរត់ខាងក្រៅនេះគេឈ្មោះថាបានធ្វើបនឧទ្ទិសឲ្យម្ដាយដែរខ្លួនយើងយើងកុំនិយាយអ្នកដទៃចង់ក្នុងន័យអញ្ចឹងតែខ្លួនអញ្ចឹងអាក្នុងគណៈដែលយើងវល់រត់ខាងក្រៅរត់ទៅពេលវេលាផ្សេងទៀតមិនខ្វះពេលរត់ចាគណៈដែលមកធ្វើហ្នឹងវាអត់យូរយ៉ាងច្រើន10នាទី កែឲ្យតែបានប្រកេនហើយដោយការដល់សូធោថាទៀននេះចូលសម្រេចដល់ម្ដាយរបស់ខ្ញុំសូមម្ដាយអនុមោទនេះតែប៉ុណ្ណឹងបើរបស់បម្រើជាទៀតកណាសួរនេះគឺតំណាងឲ្យ ម្ចាស់ប៉ុនទេកណាសួរតំណាងម្ចាស់ប៉ុនណាចង់សួរថា ពេលខ្លះហ្នឹងគាត់មានភ្ញៀវអាស្រ័យអាសាចមកអញ្ចឹងទៅគាត់អារម្មណ៍គាត់ហ្នឹងគាត់គ្មាននៅក្នុងក្នុងប៉ុនទេរវល់តែកេះខ្នងរវល់តែបែចោះបែឡើងអញ្ចឹងណា អញ្ចឹងអាហ្នឹងវាអាចសម្រេចបានទៅជាប៉ុនឧទ្ទិសទានដែរទៅទៀតណាតែមកចិត្តយើងវាអត់នឹងហ្មងបានឧទ្ទិសមកពីថាបើគេប្រកេនអាឡែកងាកងារជាមួយគេនោះហ្នឹងហើយហ្នឹងហើយអញ្ចឹងអញ្ចឹងបានវាតកតងថាការយល់ដឹងបើយើងយល់ដឹងចាត់ចែងទៀនបានស្រួលណាស់ក្នុងន័យអញ្ចឹងណាប៉ុន្តែពេលណាដែលយើងអត់យល់ទេ យើងអត់ចេះបែងចែកពេលវេលាហ្នឹងជាមួយយ៉ាងហើយមួយយ៉ាងគឺយើងការធ្វើហ្នឹងតើយើងឲ្យអ្វីជាដំជា ចំណុចសំខាន់ក្នុងការដែលយើង ធ្វើតេកណានុប្រទានយើងអត់មែនសំខាន់រឿងត្រង់កន្លែងភ្ញៀវទេវាព្រោះទឹកចិត្តយើងបើតាមពិតយើងសួរខ្លួនយើងមើលយើងសួរខ្លួនយើងថាយើងផ្ដើមធ្វើអន្តរការនៅប្រទៀនតែចេតនា យើងកងដំបងដើម្បីអ្វី វេឧទ្ទិសបន់ដល់ម្ដាយបានដល់ដល់វត្តវាភ្លេចអាម្ដាយបាត់ទៅហើយពេលដែលមកដល់វត្តវានឹកឃើញតែភ្ញៀវមកច្រើនហ្នឹងវាភ្លេចម៉ែនោះបាត់អញ្ចឹងបានតែអចេតនាដែលគួងមកពីខាងដើមថាដើម្បីធ្វើឧទ្ទិសឲ្យម៉ែប៉ុន្តែបានមកដល់ហ្នឹងវាភ្លេចម៉ែរវល់ទទួលភ្ញៀវអាហ្នឹងយើងគិតថាអញ្ចឹងបើស្ថាអញ្ចឹងធ្វើមកថាអញ្ចឹងមកមួយ យ៉ាងច្រើនថានិយាយថាឲ្យខ្លីចុះត្រឹមតែ5នាទីក៏សម្រេចបានដែរមិនចាំបាច់យូរពីព្រោះអីគាត់តែមកដល់ប្រគេនប្រសង់ហើយឧទ្ទិសបន់ក្នុងពេលហ្នឹងហ្មងទៅចប់ហើយមិនចាំដូចកាត់គេថាមិនចាំដល់អាចារ្យយ៉ាងកេញអីទេអូខេមិនចាំដល់គេយ៉ាងកេញអីណាចប់ហោហើយអត់ទេគឺឲ្យតែបានប្រគេនហើយឧទ្ទិសចប់សូមសូមសូមចូលមួយម៉ាត់សូម ដាក់ជាសម្រួលគោកាត់ចេះវិញដាក់ដោយគុណចាស់លើថាបរវល់ទទួលភ្ញៀវអញ្ចឹងមានពេលណាទៅបន់សួរកាត់វិញមកហ្នឹង កម្មវិធីហ្នឹងមកដាក់ចំណងជើងណាមិញតេកណនុបទានបន់តេកណនុបទានក៏ដាក់ចំណងជើងមកទទួលភ្ញៀវ គិតអញ្ជើញភ្ញៀវផងហើយនឹងធ្វើប៉ុននឹងផងទៀតភ្ញៀវផងជាមួយប៉ុនអញ្ចឹងបានថាតើមានមានស្គាល់ពេលធ្វើប៉ុនមានស្គាល់ពេលទទួលភ្ញៀវអត់ពេលណាដែលត្រូវធ្វើទៀនមួយប្រសងពេលណាដែលត្រូវធ្វើទៀនមួយភ្ញៀវហើយមានមានស្គាល់ពេលអត់ហេតុអីបានជាពេលដែលធ្វើទៀនមួយប្រសងមិនទៅធ្វើវាយវល់ទួលភ្ញៀវចាកន្លែងណាដែលថាមកធ្វើមកធ្វើទៀនណាមកទៀនណា សួរសួរខ្លួនឯងមើលបាទសួរខ្លួនឯងអូយកចិត្តភ្ញៀវដើម្បីអញ្ជើញចិត្តភ្ញៀវកិត្តិយសហើយស្រាប់តែមកដល់យើងមិនអើពើគេគិតមិនអាត្រង់ហ្នឹងហើយដែលដែលថាមិនមិនដឹងហ្នឹងធ្វើមិនដឹងហ្នឹងធ្វើទៀននៃការមិនដឹងហ្នឹងមិនដឹងត្រង់ថាពេលណាដែលត្រូវធ្វើជាមួយប្រសងពេលណាត្រូវទទួលភ្ញៀវឃើញទេត្រូវចែកពេលឲ្យច្បាស់លាស់ចែកពេលឲ្យដាច់បើមិនចែកពេលច្បាស់លាស់ទេដោយពុតចាស់និយាយមិនអញ្ចឹង វល់តែខ្លាចចិត្តភ្នៀវខ្លាចចិត្តភ្នៀវប្រសងលោកមិនធ្វើអីដូចខ្ញុំណាតែនិយាយថាម៉េចខ្ញុំណាតែនិយាយថាធ្វើបន់ជាមួយប្រសងប្រសងលោកមិនយកលុយមកចូលណា មានតែអស់លុយទៅលោកវិញតែពេលធ្វើជាមួយភ្នៀវភ្នៀវគេយកលុយមកចូលចុះខ្លាចចិត្តគេត្រង់ប្រសងលោកទៅឆាន់បានមិនឆាន់មិនដឹងទេតែនិយាយប្រគៀនទៅតែខ្លួនឯងនោះទទួលភ្នៀវនោះអត់ខ្វល់ព្រោះភ្នៀវគេយកលុយទៅចូលបន់ ហើយប្រសងលោកដែលយើងទទួលប៉ុណ្ណឹងក៏គៀនសូឡូទៀតចឹងតែមែនទេទៅគឺអត់ខ្វល់ត្រង់ថាធ្វើទៀតធ្វើមួយណាណាយូរយូរទៅនិយាយទៅមិនមែនមើលងាយចិត្តខ្ញុំទេតែចង់ឲ្យអ្នកដែលធ្លាប់មានអាទម្លាប់នឹងស្ដាប់ឲ្យច្បាស់និមន្តប្រសងទៅនឹងនិមន្តគាត់ទៅគម្រប់កិច្ចនេះក៏គ្រាន់តែជាអីឆ្នន់ដើម្បីហៅភ្ញៀវមកមកប្រមូលលុយទេយើងសាកគិតសាមើល យើងមិនប្រសងទៅ5អង្គទទួលផុតហើយអត់មានគិតគូររឿងប្រសងអត់មានគិតគូររឿងប្រគេប្រសងរហូតដល់ទទួលភ្ញៀវហ្នឹងឥឡូវសួរថានឹងមិនប្រសងទៅធ្វើអីថាមិនតបនអើបើមិនតបនមិនក៏មិនមកមិនក៏មិនមកធ្វើឡើយទទួលភ្ញៀវចុះទទួលភ្ញៀវនោះទទួលតាណានឹងប្រសងឬក៏ទទួលក្រោយប្រសង ហេតុអីបានជាត្រូវទទួលភ្ញៀវជាមួយនឹងប្រសងហ្នឹងអញ្ចឹងបញ្ហាហ្នឹងគឺនៅលើអ្នកធ្វើហ្នឹងឲ្យច្បាស់លាស់បើសិនជាមិនច្បាស់លាស់ទេគឺច្របោកច្រោច្របោកច្របល់ហ្នឹងហើយណាច្របោកច្របល់បែបទៅបែកបិនកាត់បែកបាត់ណារញ៉េរញ៉ៃអាណាកូឡាចកម្មន្តាការងារតើមិនជាមួយច្របល់បណ្ហាធម្មមង្គលបើការងារជាមួយច្របល់អាហ្នឹងមិនជាមង្គលទេណា រវល់តែខ្លាចរវល់តែខ្លាចគេអន់ចិត្តខ្លាចភ្ញៀវគេអន់ចិត្តខ្លាចភ្ញៀវគេមិនឃើញទៅទទួលมันងាយមានចិត្តស្ងប់ទៅអ្នកខ្លះអង្គុយបត់ជើងសំពះនៅមុខប្រាសាទហ្នឹងមិនតែចិត្តនៅឯតុនៅឯតុភ្ញៀវនោះទេអត់មានអត់មានគ្រាន់តែអោយស្ដាប់ធម៌បន្តិចដើម្បីបានថាជុលប្រគេនបន្តិចហើយឧទ្ទិសបន់ផងណាចាំចប់ចាំទៅទទួលភ្ញៀវ គាត់អត់មានចិត្តស្ងប់ណាគាត់អត់មានចិត្តស្ងប់ក្នុងការធ្វើគាត់ងាកងាកអង្គុយអង្គុយងាកងាកក្រោយអង្គុយងាកក្រោយអង្គុយងាកក្រោយណាអត្រង់ងាកទៅមុខអត់សូវងាកបានទេងាកតែទៅក្រោយទៅក្រោយណាមកខ្លះណាគេមកខ្លះគេមករកអញគេមិនឃើញអញគេអត់ចិត្តទៅដឹងណារវល់អីចឹងណាអានឹងវាជាទម្លាប់របស់ប្រទេសនីមួយនីមួយឬក៏ជាទម្លាប់របស់ខ្មែរយើងបើដូចនៅអូស្ត្រាលីស្រួលហើយណាគាត់ចាស់គាត់ចាស់ឃើញ លោកសាលីស្រួលតែក្មេងយើងលោកសាលីទៅប៉ុនអត់មានណាទទួលណាទេមិនចឹងម្ចាស់ប៉ុនធ្វើទៅមហូបអាហារបាច់ទឹកឲ្យលើ ដាក់លើតូតដល់ឆ្នាំដល់ឆ្នាំទៅមានចានទៅណាគេទៅដួសហូបដួសទៅអត់មានម្ចាស់ប៉ុននឹងដើរលើត្រុតត្រុតត្រុតទៅទទួលភ្ញៀវអីទៅហើយអីអត់ទេគឺដើមហើយដាក់លើតូតដាក់ចានដាក់អីស្លាបព្រាទៅអ្នកណាចង់ហូបអីហូបទៅ បាយបបឬក៏ស្អីស្អីនំបញ្ចុកអីក៏ហូបទៅអត់មានដូចយើងនៅស្រុកខ្មែរដែលលើកដាក់ឲ្យអញ្ជើញភ្ញៀវអីចូលហូបគឺមានដូចនៅនោះដែរបើអញ្ចឹងអត់មានណាមើលបំណាំទេចង់ម្ចាស់បនមកទទួលក៏មកមិនមកក៏ហីទៅអត់មានខ្វល់ទេមិនចឹងដល់ពេលដល់ស្រុកខ្មែរអត់ទេបើម្ចាស់បនមិនមកទទួលមិនមកហៅហូបបាយដល់និយាយដល់ពេញពុំឡើយអត់ហូបទៀតហើយនិយាយដើមទៀតហើយ គឺអាចទៅបននោះគេមហាស៊ីបាយថាអានេះវាអញ្ចឹងដែរអញ្ចឹងត្រង់ចំណុចហ្នឹងយើងគ្រាន់តែវេញាយថាម្ចាស់បនគួរចែកពេលវេលាគ្នាមិនមែនមានន័យថាធ្វើបនមិនអោយហៅភ្ញៀវទេចង់ហៅប្រហែលពាន់តែក៏ហៅទៅប៉ុន្តែគ្រាន់តែយើងចែកពេលវេលាថាពេលណាដែលត្រូវធ្វើជាតេកណនុបទានជាមួយប្រសងហើយឧទ្ទិសបនពេលណាដែលយើងត្រូវទទួលភ្ញៀវមិនមែនមិនអោយទទួលទេ ចង់ទទួល24ម៉ោងទទួលទៅប៉ុន្តែឲ្យច្បាស់លាស់ថាយើងទៅធ្វើបុតជួយផ្សំពេលណាអាហ្នឹងគឺចង់បញ្ជាក់ចឹងទេណាណាមិនតទៀតណាចាបូថែមទៀតអីមកទៅពេលវេលាយើងឯងឥឡូវមិនសល់10នាទីទៀតមើលចាំណាគឺយើងអញ្ចឹងបានវាតកតងនឹងការយល់ដឹងខាងដើមនេះដែលយើងតកតងគេថាសម្បជាអ្នកហ្នឹងណាបែរថា យល់ដឹងក្នុងការធ្វើហ្នឹងណាគេថាយល់ដឹងក្នុងការធ្វើទៀតគឺវាតកតងនឹងពេលវេលាក្នុងការធ្វើហ្នឹងទៀតតែនេះវាមិនមែនសម្រាប់តែស្អីផ្សេងទេហើយបែងចែកឬក៏ថាកាលនេះត្រូវធ្វើអីពេលវេលានេះត្រូវបំពេញអីត្រូវឲ្យអីត្រូវធ្វើយ៉ាងម៉េចអាហ្នឹងឯងដែលកុសលដែលគាត់ក្នុងខណៈដែលគាត់សាងហ្នឹងវាជាកុសលថ្នាក់ញាណសម្បយុទ្ធគេថាប្រកបដោយបញ្ញានោះ ឃើញណាវាបង្កើតឲ្យបញ្ហាត្រង់កន្លែងហ្នឹងអញ្ចឹងបើយើងយើង អត់ឆ្លាតតាំងពីពេលវេលា ក្នុងការបំពេញតែកម្មដែលយើងបានធ្វើហ្នឹងវាប្រកបដោយបញ្ញាយ៉ាងម៉េចហើយអញ្ចឹងវាទៅជាអ្នកយល់ដឹងក្នុងការ ធ្វើយ៉ាងម៉េចបានអញ្ចឹងចំណែកក្នុងការដែលយើងធ្វើហ្នឹងគឺត្រូវស្គាល់ខ្លួនយើងអញ្ចឹងឲ្យឧទាហរណ៍ថាដូចឧទាហរណ៍ទៅណាឧទាហរណ៍ថាយើងទៅរៀនអញ្ចឹង ប៉ុន្តែយើងស្គាល់ថាយើងទៅធ្វើអីថាយើងទៅរៀនទៅទៅរៀនដើម្បីប្រយោជន៍អីឧទាហរណ៍ចឹងថាដើម្បីប្រយោជន៍ចំណេះមិនចំណេះចេះដឹងយើងទៅរៀនចូលក្នុងសាលាឲ្យគ្រូពយល់ពយល់ទៅអាចលវលទូរស័ព្ទវល់លេង Facebook អីដល់តែពេលគ្រូពយល់ពយល់អីទៅបើមិត្តភ័ក្ដិអញហៅមកក្រៅហើយអញ្ចឹងសួរថាការដែលទៅរៀនហ្នឹងបានចំណេះដែរ វាអត់បានហេតុសួរថាសួរថាមូលហេតុអីបានអត់បានថាមកពីខ្លួនឯងមិនស្គាល់តែខ្លួនឯងទៅធ្វើអីឃើញទេអញ្ចឹងដូចយើងទៅធ្វើទៀនអញ្ចឹងយើងដាក់ឈ្មោះចំណងរហូតដល់វាយបើសម័យយើងឥឡូវវាយប្រូក្រាមបនតេកេណានៅប្រទៀនខូបគម្រប់100ថ្ងៃយើងថាអញ្ចឹងចាដើម្បីឧទ្ទិសកុសលជូនដល់ម្ដាយដែលបានស្លាប់ទៅអស់រយៈកាល100ថ្ងៃ ដែលបានថាបុណ្យតិកណានុប្រទានដើម្បីទៅទទួលភ្ញៀវ500អង្គ500នាក់ឯណាគាត់តែយើងអាន program យើងក៏យើងដឹងថាយើងទៅធ្វើអីដែរយើងមិនចាំបាច់ទៅមើលអញ្ចឹងដល់តែពេលយើងដាក់ program នឹងត្រឹមត្រូវហើយចែកភ្ញៀវទៀតហើយបើយើងគិតថាអីផ្លាច់គ្នាអន់ចិត្តថាចាំបានតែភ្ញៀវនឹងយក program ទៅអត់មើលអីចឹង មកយើងនិយាយដល់យើងនឹងយក program ទៅអត់មើលទេថាតើម្ចាស់ប៉ុនគេធ្វើអីយើងចង់និយាយដល់ភៀវនឹងទៀតដល់ពេលយើងនិយាយចឹងទៅពេលយើងនិយាយទៅថាប៉ះពឿនតែយើងមិនមែនថាដាក់ទៅថាខ្ញុំអញ្ជើញអ្នកមកខ្ញុំរងចាំទទួលអ្នកក្នុង program អត់មានដាក់អញ្ចឹងថាពេលបន្ទាប់ពីវេចង្ហាន់ប្រសងរួចបានមកទទួលភ្ញៀវគេដាក់ក្នុង program គេដាក់ហាងខាងចុងមកខ្ញុំមើល program មិនអញ្ចឹងហ៎ ប្រគេនចង្ហាន់ដល់ព្រះសង្ឃរួចហើយក្រោយពេលវេប្រហត់ឲ្យព្រះសង្ឃឆាន់រួចបានទទួលភ្ញៀវហើយយើងទៅទទួលមុនព្រះសង្ឃឆាន់ទៅទៀតគណៈចំណុចហ្នឹងវាជារបៀបធ្វើប៉ុនរបស់ញាតិញោមយើងនៅអូស្ត្រាលីហើយនៅស្រុកខ្មែរដូចគុណចាស់បានលើកឡើងបាញ់មិញគឺល្អមែនទែននៅអូស្ត្រាលីគេមានមហោបមហាគេដាក់ទាំងលើឆ្នាំងនឹងបបយដាក់មួយឆ្នាំងឆ្នាំងចោលលើតុហ្នឹងទៅ ហើយគេដាក់ចានដាក់សុព្រាមកមកក្បែរគ្នាទៅស្រាប់តែគេមកគេដួសហូបអត់មាននរណាគេប្រកាន់អីទេប៉ុន្តែស្រុកខ្មែរដូចមានទម្លាប់អញ្ចឹងឥឡូវញោមសវណ្ណមានអីចង់សួរកូនចាស់ដែរទេគណៈគណៈថ្វាយគុំគុណចាស់គណៈចង់សួរគុណចាស់ថាចេះអឺពេលដែលយើងយកចង្ហាន់ទៅវត្ត ពេលដែលយើងយកចង្ហាន់ទៅវត្តហើយយើងអត់ទាន់បានយកចង្ហាន់ហ្នឹងទៅប្រគេនព្រះសង្ឃទេហើយយើងគិតថាយើងទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធបរមគ្រូសិនហើយយើងឧទ្ទិសនៅពេលហ្នឹងយើងឧទ្ទិសតាឲ្យព្រះអង្គដឹងឮអញ្ចឹងថាយើងបានមកវត្តឧទាហរណ៍ថាឥឡូវកណាទៅវត្តសំកុសលអញ្ចឹងកណាសុំរិទ្ធថាកណាថាឧទ្ទិស ព្រះអង្គដឹងឮគណៈមកវត្តសំកសអញ្ចឹងយកបាយសម្លមកប្រគេនប្រសងហើយសូមបនកសលនឹងជូនទៅដល់លោកឪពុកដែលបានចែកឋានអីទៅហើយមិនទាន់បានប្រគេនអញ្ចឹងហើយបានបននេះគុណបានបនពេញគុណម្ចាស់ឬមួយក៏យើងថ្វាយអង្គមព្រះអង្គហើយយើងទៅប្រគំសិនហើយយ៉ាងបានយើងមកថ្វាយអង្គមមកទឹះម្ដងទៀតគុណម្ចាស់កណាសូមអរគុណទៀតសូមឲ្យព្រះអង្គដឹងលឺហើយហើយ បាទចង់សួរខ្ញុំថាតែខ្ញុំសួរថាបានប៉ុនពេញហ្នឹងប៉ុនអីគេអឺតំណាងចង់ចង់ថាអញ្ចឹងដូចអឺគុណម្ចាស់លោកសំដែងគេណាទីតគេណាអឺអីប៉ុនគេណាអឺគេណាគេណា ណាពេលហ្នឹងកណាដឹងហើយបានស្ដាប់ចឹងកណាយល់ហើយក៏ប៉ុន្តែយើងកំពុងធ្វើតិចមុនធ្វើកំពុងធ្វើហើយនឹងក្រោយធ្វើកណាដឹងហើយខ្ញុំធ្វើហ្នឹងក៏ប៉ុន្តែភាកច្រើនបងប្អូនពុទ្ធបរិស័ទយើងទាំងអស់គ្នាមិនថារូបកណាមិនថារូបអឺមិនថាគេ ពេលដែលទៅវត្តអញ្ចឹងគុំចាស់យកបាយសម្លទៅប្រគេនប្រសង់ខែមន់សណ្ដូវឬមិនមែនខែមន់សណ្ដូវអញ្ចឹងទៅដល់ថ្វាយបង្គំព្រះអង្គសិនហើយបួងសួងថាព្រះអង្គអើយខ្ញុំកណាថ្ងៃនេះយកបាយសម្លមកប្រគេនប្រសង់នៅវត្តទីហោថាវត្តសំសអញ្ចឹងចុះឲ្យព្រះអង្គដឹងឮជួយឧទ្ទិសអឺខ្ញុំឧទ្ទិសដល់លោកឪពុកអីចឹងទៅហើយបានយកចង្ហាន់ហ្នឹងទៅប្រគេនដល់ព្រះសង្ឃថាតើបុណ្យហ្នឹងបានពេញមកបានមានទ្រង់ជាម្ចាស់ ព្រះសម្មាសម្ពុទ្ធលោកដឹងលឺដែរអញ្ចឹងចង់សួរគុណចាស់អញ្ចឹងទៀតតំណាងដែរព្រះអង្គអត់មានប្រពុតការតចឹងខ្ញុំក៏លើកឡើងចេះទេថាការរៀបរាប់ការពិតទូលអានឹងជាអធិស្ស្រ័យរបស់ម្ចាស់ទៀននឹងទៅណាហើយចង់ ចង់និយាយថាផ្សព្វផ្សាយហៅញាតអីមុនក៏ហៅទៅប៉ុន្តែកុំឲ្យយល់ថាអេឥឡូវបានហៅរួចហើយហើយខ្ញុំបានឧទ្ទិសរួចហើយអញ្ចឹងដល់ពេលដល់ពេលប្រគេនចង្ហាន់លោកមិនបាច់ឧទ្ទិសទៀតអាហ្នឹងអត់បដ ாய் ចំក្នុងនេះអញ្ចឹងប៉ុន្តែបើសិនជាអាការដែលហៅមុននេះហៅហៅទៅអាហ្នឹងវាជាអធិស្ឋានរបស់យើងប៉ុន្តែដល់ពេលមកដល់ប្រគេននេះយើងឧទ្ទិសទៀត ពេលដែលយើងបានប្រកេនហើយហ្នឹងមិនមែនគាត់ថាខ្ញុំបួងសួងហើយចាំបាច់អត់ទិអីទេបើពេលប្រកេនហ្នឹងអាហ្នឹងអត់ត្រឹមត្រូវទេចឹងណាបើសិនអងសម្រោមអីមាត់ជីបអូចមិនក៏ថាថាប៉ុន្តែដល់ពេលដល់ពេលយើងមកប្រកេនដល់ប្រសង់នេះយើងត្រូវតែឧទ្ទិសបុណ្យនឹងទៀតអាហ្នឹងបានល្អតែមកគាត់ទេចាំបាច់អត់ទេទេបួងសួងរួចអត់ទេថាអធិដ្ឋានរួចឲ្យធូបខុយទៅលំចង់ងាប់ដើមពោផងពោសឿនទៀតទេ អូកន្លងមកគុណចាកន្លងមកគឺកណាសំដែងដោយស្មោះអស់ពីចិត្តហ្មងកន្លងមកគឺកណាធ្វើអញ្ចឹងគុណចាបាទធ្វើយល់គុណណាធ្វើដល់អត់យល់ហ្មងត្រូវជាការពិតអញ្ចឹងខ្ញុំព្រោះដោយសារតែយើងមិនតន់យល់អញ្ចឹងហើយបានថា ការដែលយើងមិនតន់យល់ហ្នឹងវាជារឿងការមិនតន់យល់ទៅប៉ុន្តែយើងត្រូវតែស្វែងយល់ឲ្យយល់ថាតែក្នុងចំណែកហ្នឹងយើងត្រូវធ្វើអញ្ចឹងបាន ដូចញាតិខ្ញុំស្ដាប់ពីថ្ងៃមុនថាអានិសង្ឃពធត្រង់ឡែកថាអ្វីណាដែលយើងមិនតាមចេះចេះណាចង់និយាយថាអ្វីណាដែលយើងមិនតាមបានចេះយើងចេះអញ្ចឹងបន្ទាប់ពីយើងចេះយើងអត់ទៅធ្វើដោយការមុនទៀតទេវាប្រយោជន៍ត្រង់ឡែកថាអញ្ចឹងបើសិនថាអេស្ដាប់ពធអញ្ចឹងឯងបន្ទាប់ពេលអញទៅធ្វើមកពីអូទៅដែរអានឹងបានន័យថាការប្រយោជន៍ពីការស្ដាប់ពធបានប្រយោជន៍អីទេថាវាអត់ពីព្រោះ ស្ដាប់ឮហើយពធប្រាប់អញ្ចឹងហើយដល់តែពេលបន្តពីស្ដាប់ទៅធ្វើដូចអាកម្មតាបានស្ដាប់ដែរឧទាហរណ៍អញ្ចឹងអាហ្នឹងវាអត់ហ្នឹងតែអត់ប្រយោជន៍ទេដែរអាហ្នឹងគាត់ផងដែរហ៎ការដែលយើងអធិដ្ឋានគឺយើងបួងសួងអាហ្នឹងវាជាតម្រាប់របស់មនុស្សអធិស្រ័យរបស់មនុស្សប៉ុន្តែកុំឲ្យគិតថាបួងសួងរួចហើយឧទ្ទិសរួចហើយពីមុនប្រកេនហ្នឹងគឺអត់ទេអញ្ចឹងក្នុងគណៈទេប្រកេនយើងត្រូវឧទ្ទិសបុណ្យកុសលហ្នឹងគឺជាអូប្របីក្នុងចំណែកហ្នឹងប៉ុណ្ណឹង ទេអរគុណអរគុណព្រះឥឡូវអរគុណយើងក៏លំអប៉ុណ្ណឹងគួរសមហើយពី1ម៉ោងកន្លះហើយយើងអរគុណដល់គុណចាស់ទាំងពីរព្រះអង្គហើយនឹងយកការនិយាយថែមតពីអីទៀតហ្នឹងអត់អីថែមទេឥឡូវយើងតតប្រធានបទថ្ងៃអាទិត្យក្រោយនិយាយពីអីគុណចាស់តពីក្នុងទៀនដដែលទៀតតាមតាមដដែលទៀត ច្រើនណាទៀនអញ្ចឹងតេតងឲ្យចង់ដូរប្រធានទៀនហ្នឹងឬក៏យ៉ាងម៉េចអត់ទៀនហ្នឹងយើងនិយាយមិនតាន់ចប់ប៉ុន្តែអត់ទៀនប្រហែលយ៉ាងទៀតដល់ចង់ថែមទៀនប្រហែលយ៉ាងទៀតពីព្រោះនៅនៅសហតថាទៀនអង្គទេតេហើយនឹងអតកៈទៀនអង្គទេតេគេមកថាឲ្យទៀនដោយដៃខ្លួនឯងដូចអង្គទួមិញហើយនឹងឲ្យទៀនប្រើអ្នកដតីទៀតដែរប៉ុន្តែដូមេតិកាធនហ្នឹងប៉ុន្តែនៅក្នុងបួកពីរដដែលហ្នឹង នៅពួកពីរដែរក្នុងទៀនដដែលហ្នឹងអញ្ចឹងកម្ពុជានេះទៀតអាសាជាទៀតប៉ុណ្ណឹងក៏មុំណាមុំហើយប៉ុណ្ណឹងពីអាទិត្យទេពីអាទិត្យទេយើងជ្រើសរើសចូលធានបត់ណាឥឡូវទៀនពីរយ៉ាងពីរយ៉ាងហ្នឹងយើងអឺមើលអស់អស់ប្រហែលពូហើយពីពូហើយទៀនពីរយ៉ាងយើងយកអឺអាវិសទៀនមួយធម្មទៀនមួយហើយណាយើងបាននិយាយខ្លះហើយ វត្ថុទៀតណាទៀតតែនិយាយទៀនពីរយ៉ាងទៀនណាទៀនពីរយ៉ាងអវិសទៀនមួយ ធម្មទៀនមួយទៀនពីរយ៉ាងចេតនាទៀនមួយវត្ថុទៀនមួយទៀនពីរយ៉ាងសម្បជាទៀនមួយអសម្បជាទៀនមួយទៀនពីរយ៉ាងណាវត្តដាក់និសេតទៀនមួយវិវត្តដាក់និសេតទៀនមួយហើយទៀនពីរតើអាហ្នឹងវាពីររហូតមកតែយើងយកពីរពីរណា ដល់ពីមិនណាឥឡូវគុណចាស់ញៀនយកសាកទៀតហ្នឹងទេទេហើយនឹងអាណត្តិកទៀតហ្នឹងទេទេសិនហើយវិវត្តដាក់ចាំក្រោយគេណាយកដោយការធ្វើដោយធ្វើដោយដៃមួយធ្វើដោយជើងមួយហ្នឹងហើយហ្នឹងគេអតិកៈទៀនហើយនឹងអនតិកៈទៀនមើលថាទៀនឲ្យដោយឯងនិងទៀនឲ្យប្រើអ្នករដី អូខេអញ្ចឹងខ្ញុំសវណ្ណស្រាវជ្រាវរកអត្តន័យនៃនឹងឲ្យឲ្យប្រាប់មេតិកាធោះហើយកណាថាតាមកណាចាំយកតាមគុណចាំក្រោយបន្តិចបន្តិចគុណចាអញ្ចឹងបានគាត់នៅប្រាប់តបក្រោយនេះគឺយើងសន្ទនាទានពីរយ៉ាងទៀតគាត់ថា គឺសហតិកៈទានហើយនិងអនតិកៈទានសហតិកៈគេឲ្យដោយដៃខ្លួនឯងឲ្យដោយខ្លួនឯងហើយនឹង អនត្តញ្ញាណគឺប្រើអ្នកដតីឲ្យឲ្យក្នុងនេះកណាគុណចាស់កណាអញ្ចឹងអញ្ចឹងប៉ុណ្ណឹងចាស់ណាសូមអរគុណចាស់អរគុណណាដល់គុណចាស់ទាំងពីរព្រះអង្គហើយនិយមបាសកាបាន ចូលរួមនៅឱកាសនេះបានសម្ដែងបានពិរោះគួរឲ្យជ្រះថ្លាណាអញ្ចឹងញាតិញោមពិតបរិស័ទអាចទទួលយកបាននៅអឺសម្បជាណទាននិងអសម្បជាណទាន សូមញញឹមបងប្អូនគ្នាមេត្តាយល់ពាក្យហើយសូមយុទ្ធបដិបត្តិហើយមើលគេហៅប្រកបដោយបញ្ញាមើលប្រកបដោយមិនប្រកបមិនប្រកបអាសម្ពយុទ្ធនិងអាសម្ពយុទ្ធប្រកបដោយបញ្ញានិងមិនប្រកបដោយបញ្ញាអូខេបើប្រយុទ្ធនិយាយសម្ពយុទ្ធណាយុទ្ធបើប្រយុទ្ធសម្ពយុទ្ធនិងវប្រយុទ្ធហ្នឹងហើយសម្ពយុទ្ធនិងវប្រយុទ្ធទាំងអរគុណអឺសូមទំនោរតិចណា វានិយាយរំណោតិចណែដំណំទៅអូខេទាំងសូមអរគុណប្រគិនពោអរគុណចាស់ទាំងពីរព្រះអង្គហើយបានស្ការញញឹមទាំងអស់គ្នាគុំសម្រាប់ធ្វើអ្នកផលកុសលផលបុណ្យអានិសង្ឃស្មើស្មើគ្នាហើយសូមជួយជៀសផុតនៅរោគចង្រៃផ្សេងផ្សេងនេះបាន រួចផុតទាំងអស់គ្នាសូមជួបនឹងពុទ្ធពុទ្ធដោយប្រការអាយុវណ្ណៈសុខៈពលៈនិងប្រធានយណៈទូនៃសូមលាសូមចម្រើនពលលា 嗯。